ណាជាបឋមខ្ញុំកណាសូនមាសការក្រាត់ថ្វាយបង្គំចំពោះប្រជុំបីនៃប្រត្រៃរដ្ឋដោយសេចក្តីគ្រប់ចិត្តថ្លាដល់គង់ពោះលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាជាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជិញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសៅរ៍ 10កើតខែមករាឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី3ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាគសាស្ដីពី ការអប់រំយុវជន ខ្មែរក្រម កម្មវិធីរបស់យើងតែងតែយកនៅប្រធានបទថ្មីៗយកមកដាក់អឺ ឲ្យវាគ្មិនរបស់យើងពិភាក្សាដើម្បីពិភាក្សារោគនោះចំណុចល្អល្អចែកជូនដល់យុវជនរបស់យើងរបស់យើង អប់រំទៅលើទស្សនវិជ្ជាទាំងឡាយដូចជាទស្សនវិជ្ជាសង្គមទស្សនវិជ្ជានយោបាយទស្សនវិជ្ជាវប្បធម៌សិល្បៈវប្បធម៌ ហើយនឹងជាពិសេស គឺខ្សែអំពីច្បាប់ទាំងឡាយដែលពាក់ព័ន្ធទៅក្នុងសិទ្ធិជនជាតិដើមសិទ្ធិអន្តរជាតិហើយនឹងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅក្នុងសិទ្ធិទាំងឡាយដែលយុវជនរបស់យើងត្រូវការដឹងត្រូវការសិក្សាយល់ស្វែងយល់អំពីវេទិការបស់យើងវេទិការបស់យើង យើងតែងតែយកនៅ ចំណុចទាំងអស់ហ្នឹងយកមកចែកហែកចែកកម្លេចចែកគ្នាដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង ធ្វើយ៉ាងណាឲ្យស្គាល់តម្លៃនឹងការអនុវត្តសិទ្ធិរបស់យើងឲ្យបានត្រឹមត្រូវតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឥឡូវយើងសូមអញ្ជើញវាគ្មិនប្រិមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងនៅទី1សូមស្វាគមន៍គុណចាស់វិរិយធម្មោទាធេនដែលជាអឺ លេខានៃសហព័ន្ធខ្មែរកម្ពុជាក្រមសូមស្វាគមន៍បងលីទីនតឹងណាដែលជាប្រធានសាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីនៃរដ្ឋញូសាវែប្រទេសអូស្ត្រាលីរបស់យើងវេទិការបស់យើងយើងបានទៅតែទទួលបានព័ត៌មានដល់ក្តៅគគុកមួយដែលកំពុងតែកើតឡើងនៅ ដែនដីកម្ពុជាក្រមជាពិសេសនៅក្នុងភូមិកណ្ដែងវានៅវត្តចំណោះជើងវត្តភូមិត្រនំសេក ខេត្តលង្ហោនៃដែលនៅកម្ពុជាក្រនរបស់យើងយើងយកវិទ្យការយកមកពិភាក្សា ថ្ងៃនេះយើងដោយសារតែយើងបានជួបនៅព័ត៌មានមួយដែលប្រសង់នៅវត្តត្រនំសេកមង្គលបរិយហៅវត្តត្រនំសេកដែលជួបបញ្ហាដែលអាជ្ញាធរយួនបានបានអប់រស់អប់រឹបអូសនៅវត្ត កង់រថរថកង់3របស់ប្រសង់ដែលជារថយន្តសម្រាប់ដឹកប្រសង់ទៅបិណ្ឌបាតជារៀងរាល់ថ្ងៃពេលនេះយើងបានព័ត៌មាននេះដើម្បីយកមកពិភាក្សាថាតើការធ្វើនឹងបានរំលោភទៅលើសញ្ជាតិជនជាតិដើមភេទតិចជនជាតិដើមយើងយ៉ាងណាដែរហើយការអនុវត្តការរုပ်អូសនឹងវាប៉ះពាល់ទៅដល់សិទ្ធិ សាសនារបស់យើងយ៉ាងណាដែរហើយដូច្នេះហេតុហេតុដូច្នេះហើយយើងយក ប្រធានបទហ្នឹងយកមកជជែកគ្នាដើម្បីរកនៅចំណុចសំខាន់សំខាន់ចំណុចល្អល្អយកមកពិភាក្សាឲ្យបានយល់ថាតើអញ្ញាធររបស់អញ្ញាធររបស់យួនបានធ្វើទៅលើប្រសង់វត្តរំសេងទៅវាខុសទៅនឹងគោលការណ៍សិទ្ធិជនជាតិដើមយ៉ាងណាដែរហើយខុសទៅលើសិទ្ធិមនុស្សសិទ្ធិសាសនាយ៉ាងណាដែរឥឡូវយើងសូមមុននឹងចូលទៅឲ្យវេទិការបស់យើង ឲ្យវាគ្មិនយើងពិភាក្សាយើងសូមអញ្ជើញប្រិយមិត្តរបស់យើងមកទស្សនាវីដេអូផ្ទាល់ដែលដែលប្រសងយើងបានជួបប្រទេសនឹងការរូបអុសនៅនៅវត្ថុទាំងឡាយដូចជាចានស្រាក់ ដូចជាបាតដូចជាម៉ូតូកង់3ជាដើមហ្នឹងដែលប្រសងស្រែកហោឡើងដើម្បីតវ៉ាក្នុងការចាប់រូបអស់របស់វត្ថុរបស់ប្រសងឥឡូវសូមអញ្ជើញប្រិយមិត្តអស់មកទស្សនានៅវីដេអូខ្លីដូចតទៅ lấy lấy này xuống đi lấy gồm bên mình xuống đi lấy rồi mình xuống đi khỏi để ở đây luôn hả để ở đây luôn lấy đi anh lấy luôn đi lấy luôn đi លោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទងំមករត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទរត់ចាប់បានលោកប៉ុនបាទ រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់រត់ចាប់ឡានលោកបឹងបាក់ con chạm đang ngủ con ban con chạm đang ngủ con ban con chạm đang ngủ con ban rót quay luôn rót quay luôn rót cáp ដើមគូគី rót cáp ដើមគូគី ró តកាប់ដើមគូគីនឹងវាយលោករត់កាប់ដើមគូគីនឹងវាយលោករត់កាប់ដើមគូគីនឹងវាយលោករត់កាប់ដើមគូគីនឹងវាយលោករត់ចាប់ឡានលោកបានបាទរត់ បានលោកបានបានរត់ចាប់បានលោកបានបានរត់អូខេហ្នឹងហើយប្រិយមិត្តទាំងអស់ដែលបានឃើញនៅคลิปទាំង ដែលប្រសង់លោកកំពុងតែតវ៉ាក្នុងការ ដែលអាជ្ញាធរបានមកចាប់រឹបអូសយក នៅម៉ូតូកង់3របស់ប្រសង់ដែលកំពុងតែបិណ្ឌបាតនៅវត្តមង្គលវរី ទំនុំសេកដែលលោកបាន កំពុងតែ តវ៉ាទៅលើដែលអញ្ញាធរនឹងបានមកចាប់រំលោភទៅលើប្រជាពលរដ្ឋជាពិសេសគឺប្រសង់របស់យើងឡើយសូមជូនវេទិកា ទៅគុណចាស់ទៀតថេនបានក្តាប់យកនៅព័ត៌មានទាំងអស់នឹងហើយតើគុណមានគុណចាស់មាន ការបញ្យល់ឬក៏អត្ថាធិប្បាយយ៉ាងណាទៅលើចំណុចនេះទៀតគុណណាហើយគុំអង្គគ្រូសូមនមស្ការប្រាថ្នាថ្លៃហើយគុំគុណចាស់គ្រប់អង្គនៅលើវេទិកា ជាពិសេសសូមសម្ដែងសមានចិត្តពួកសង្ឃទាំងអស់នៅវត្តភ្នំសេកណា ដោយសេចក្តីគោរពចំពោះស្វាមីភ័ក្រសាមគ្គី ចំពោះពុទ្ធសាសនារបស់ខ្មែរក្រមយើងសូមចំបានពរលោកលីទាំងទាំងនិងចំបានពរញោមញាតទាំងអស់ខ្ញុំបុគ្គណាព្រះអង្គគ្រូយើងអរនិយាយទៅវារត់ថត់ថត់ចិត្តណា ពលដំកបាទឃើញការធ្វើទុកបុកម្នេញណា នៅទស្សនវិជ្ជាដែលរដ្ឋអំណាចស្រុកហើយនឹងឃុំបានកាន់តែគៀបសង្កត់ធ្វើទុកបុកម្នេញប្រសង់យើងខ្លាំងឡើងខ្លាំងឡើង គឺថាឆ្លៀតបတ်សេដ្ឋកិច្ចហ្នឹងណា នេះគឺជាវិធានការបិទសេដ្ឋកិច្ចដើម្បីឲ្យយើងអស់សមត្ថភាពណាបាទបិទអាហារអានឹងគឺថាបច្ច័យ4ណាបច្ច័យ4ផ្ដាច់ផ្ដាច់សេដ្ឋកិច្ចយើងដើម្បីឲ្យយើងចំណោះ នៅក្នុងអានឹងគណិតគណិតតែគេចង់បានណាហើយក្នុងប្រមាណថ្ងៃក្រោយនេះខ្ញុំកូនណាសូមសរសើរ នៅទស្សនវិស័យញោមញាតទាំងអស់ដែលជាពុទ្ធបរិស័ទនៅឯភូមិកណ្ដាលហ្នឹងតែគាត់បានស្វាមីភក្តិនៅតែស្វាមីភក្តិជាមួយនឹងប្រសង់និយាយរួមចំណោះពុទ្ធបរិស័ទទាំង8ភូមិណាអញ្ចឹងដូចតិចទៀតយើងនឹងរៀបរាប់តើភូមិណាខ្លះដែលបានផ្គត់ផ្គង់អាហារបិណ្ឌបាតទៅដល់ប្រសង់ជាប្រចាំថ្ងៃហើយឥឡូវគាត់បែរមក គិតគូរជារបៀបធ្វើទូកហើយនឹងបញ្ជូនគ្នា ជួយទៅដាំស្លនៅវត្តដោយផ្ទាល់ដើម្បីត្រួតត្រងជីវភាពប្រសង់ដែលត្រូវបំពេញការសិក្សាណាពួកប្រសង់កូនចៅរបស់គាត់ដែលទៅបួសថ្មីពីភូមិកណ្ដែងផង នៅវត្តតំសេកនឹងផងហើយ ពីវត្តព្រៃជូកផងណាទេណាតែត្រូវទៅសិក្សានៅនោះណាមាន3កន្លែងភូមិកណ្ដែងអឺ ព្រះអង្គសាមណេរដែលទៅបោះថ្មីថ្មីជាកូនចៅអ្នកភូមិកន្លែងហ្នឹងគូឃើញទេណាបិទមិនអោយយើងរៀបចំឲ្យបានដោយរលូននៅឯសាលាឆោតទៀនហ្នឹងគឺថាព្យាយាមខាត់ខាំងធ្វើជាឧបសគ្គមិនអោយយើងបង្កើតជាសាលារៀនហ្នឹងមួយទៅណាបាទរៀនឥឡូវប្រសង់លោក ខំប្រឹងបួសដើម្បីទៅរៀននៅភូមិទំនំសេកនៅវត្តទំនំសេកហ្នឹង ទាំងខាងបៃឈូកក៏នាំបញ្ជូនប្រសង់ទៅសិក្សានៅវត្តភ្នំសេកព្រោះមានប្រសង់ជាទេសាចារពង្រៀនអសរសាស្ត្រពង្រៀនបល័យពង្រៀនវិន័យអីនៅនោះដើម្បីត្រួតត្រងថែទាំពុទ្ធសាសនានៅតាមខេត្តតាមភូមិស្រុករបស់ខ្មែរយើងហ្នឹងឥឡូវបិទបាំងវាចូលទៅដល់ការចងអាឃាតការសងសឹកគំនុំគុំគួនជាគំនុំគុំគួនហើយជារឿងដែលអាក្រក់បំផុតដែលរដ្ឋអំណាច រដ្ឋាភិបាលណាបាន ប្រព្រឹត្តបែប នេះមកលើជនជាតិដើម យើងមើលឃើញរឿងនេះកាន់តែអាក្រក់ទៅអាក្រក់ទៅអញ្ចឹងយើងមើលឃើញរូបភាពហ្នឹងគុណមើលឃើញរូបភាពឡាននឹងមានទាំងរូបវត្តតំណាងឲ្យវត្តណារូបប្រពុតបដិមាណារូបបច្ឆាយលៈប្រសម្មាសម្ពុទ្ធណាអរូបយាយតាណាដែលគាត់ទៅសមាទានសិលណាហើយមានអី មាននៅក្នុងឡានហ្នឹងមានបាតលោកសង្ឃមានចានស្រាក់ណាមានចានដែកសម្រាប់ដាក់អាហារភោជនដែលត្រូវមកផ្គត់ផ្គង់ប្រសង់គ្រាន់តែសាមណនិស្សិតទាំងអស់ហ្នឹង25អង្គទៅវត្តហ្នឹងសាមណនិស្សិតពីភូមិកណ្ដែងផងនៅវត្តបិឈូផងភូមិបិឈូហ្នឹងទៅសិក្សារៀនសូត្រនៅក្នុងហើយប្រសង់នៅវត្តតំនំសេកហ្នឹង25អង្គ ដែលលោកពឹងពាក់តែតែលើអាហារបិណ្ឌបាតប្រចាំថ្ងៃហ្នឹងចាទៅចេញចេញពីការសិក្សាមកមកជាទូទៅម៉ោង8កន្លះម៉ោង8កន្លះព្រឹកហ្នឹងលោកទៅបិណ្ឌបាតហើយហើយយើងឃើញចាប់នឹងក្នុងរវាងប្រហែលជាម៉ោង8:45នាទីអញ្ចឹងណាកូនណាអញ្ចឹងរឿងនេះចាត់ចូលទៅជារឿងមួយហៅថា ការការជិះជាន់មកលើសិទ្ធិសេរីភាពរបស់ជនជាតិដើមផ្នែកខាងផ្សព្វផ្សាយវប្បធម៌សពគ្រប់បែបយ៉ាងទាំងអស់យើងសួរថារត់កង់3នេះ ដែលប្រសង់នៅទីនោះបាន ប្រើប្រាស់រយៈពេល7ទៅ8ឆ្នាំហើយហេតុអីបានអត់មានបញ្ហាណាអញ្ចឹងណាតែដល់ទៅពេលប្រសង់លោក ប៉ាណូជាស្លាកហ្នឹងឲ្យដឹងឲ្យប្រជាពលរដ្ឋហ្នឹងលោកបានដឹងថានេះរដ្ឋហ្នឹងជារដ្ឋរបស់ព្រះសង្ឃណាហើយលោកមែនតែនរត់កង់3ហ្នឹងឥឡូវគេចោទថាប្រសង់យើងឬមួយអ្នកបើកបរហ្នឹងប្រើប្រាស់ដោយអត់មានអាជ្ញាប័ណ្ណត្រឹមត្រូវណាប៉ុន្តែរឿងមួយដែលប្រជាពុទ្ធបរិស័ទទាំងអស់គាត់ កំណត់នៅក្នុងចិត្តថារដ្ឋាភិបាល មានគំនុំគុំគួនមកពីរឿងនិយាយរឿងដើមតងចេះអ្នកដែលចាប់នឹងគឺជាក្រុមអ្នក ដែលតាហាមឃាត់កັບសាលាឆោទៀនឈប់សាលាឆោទៀននៅភូមិកន្លែងហាមឃាត់មិនអោយសាងសង់នឹងអាជ្ញាធរនឹងដែរមនុស្សតែមួយហើយបាននាំគ្នា ទៅខុបខិតចង់កាប់ដើមកុកីនៅវត្តទលំសេកហ្នឹងណាស់ដែរដោយ ស៊ីស៊ូគ្នាជាមួយគណៈកម្មការមួយចំនួនដែលគេតែងតាំងឡើងណាមានលោកថៃធីនហ្នឹងណាថៃធីនហ្នឹងមនុស្សអាក្រក់ជាតង្កូវនៅកន្លែងហ្នឹងណាឡូវហ្នឹងឡូវពងធ្វើការបំរើរដ្ឋអំណាចណាវៀតណាមពីព្រោះគាត់ម្នាក់ហ្នឹងត្រូវគេបន្តឡើងអញ្ចឹងណាទេព្រោះហេតុនោះហើយថ្ងៃនេះបើលោកថាឈិនបានលឺសូសុំឲ្យបកក្រោយនៅតាន់ពេលព្រោះឥឡូវគាត់នៅតាន់ពេលគាត់ណានៅតាន់ពេល ហើយយើងដឹងថានេះគឺជាកូនជឹងរបស់គេដែលគេបញ្ចូលទៅដើម្បីបំបីបំផាក់ផ្ទៃក្នុងរបស់យើងចង់កំតិចនៅរចនាសម្ព័ន្ធជាបរមបុរាណរបស់យើងនៃកេតនាបេតកភ័ណ្ឌរបស់ខ្មែរក្រមនៅក្នុងការសាងសង់នៅវប្បធម៌អរិយធម៌របស់យួនដើម្បីថែទាំនៅប្រពៃណីពុទ្ធសាសនាគណៈធិរិយរបស់ខ្មែរក្រនឹងនឹងគេបញ្ចូលមនុស្សទៅទៅតាមវត្តអារាមនីមួយៗ កន្លែងណាខ្លះដែលមិនទាន់ធ្វើសកម្មភាពយើងអត់ដឹងទេប៉ុន្តែនេះលោកខៃធីននេះបាន ធ្វើសកម្មភាពអាក្រក់យ៉ាងអាក្រក់ជាទីបំផុតក្នុងនាមបំរើឲ្យមនោគមវិជ្ជាអត្តបាតរបស់អញ្ញាធយួនដែលមានបំណងមិនល្អយ៉ាងអាក្រក់អាក្រៃមកលើផ្សះពុទ្ធសាសនាគណៈធិវិតរបស់ខ្មែរក្រណាដោយឡែកនៅវត្តតំណំសេកហ្នឹងឯងមានការ ខាត់ខាំងមិនអោយសាងសង់សាលាឆោតទាននៅភូមិកណ្ដាលនឹងមួយទៅហើយចង់កាប់បំផ្លិចបំផ្លាញនៅដើមកគីដែលជាបេតកភណ្ឌរបស់វត្តណាណាដើមកគីនេះគេចាត់ចូលជាបេតកភណ្ឌហើយចង់កាប់បំផ្លិចបំផ្លាញដើម្បី ដើម្បីដើម្បីឲ្យបាត់អាឥឡូវវត្ថុតាងជាវត្តបរមបុរាណរបស់ខ្មែរក្រមណាទេហើយជា ពុទ្ធបរិស័ទគាត់ចង់ថែអញ្ចឹងទាំងប្រសង់ទាំងពុទ្ធបរិស័ទ ចង់ថែទាំឲ្យដឹងថាដើម្បីកំណត់ថាវត្តនឹងវាវត្តបរមបុរាណយើងត្រូវមានអីជាទីអាងនោះរបស់អស់ទាំងហ្នឹងជាទឹកតាំងមានដើមឈើអាយុ700ឆ្នាំអីនឹងជាដើមនោះសិតតជាវត្ថុតាងតំណាងឲ្យការយូរអង្វែងរបស់រមណីយដ្ឋានដែលដូនតាខ្មែរក្រមខំសាងសង់អង្គ700ឆ្នាំមនុស្សដាំចូល8ចំនួនណាគណៈទេ 8ទៅ9ចំនួនព្រោះមនុស្សយើងខ្លះ60 70ឆ្នាំស្លាប់ឬមួយ80 90ឆ្នាំស្លាប់ហើយនេះ700ឆ្នាំអញ្ចឹងយើងកំណត់ថាវាអាចឆ្លងទៅដល់7ទៅ8ចំនួនរបស់មនុស្សណាអញ្ចឹងបានកសាងបានដើមកគីនឹងមួយ ហើយនឹងគឺជា កំណត់ត្រាសំខាន់ណាស់នៃប្រវត្តិសាស្ត្រក្នុង ការសាងសង់ពោជនីយដ្ឋាន ឬរមណីយដ្ឋានរបស់ផ្នែកក្រមដូនតារបស់យើងហើយ គេមានកំណត់អញ្ចឹងគេមានកំណត់ចង់បំផ្លាញដើម្បីអឺជាអង្គើអីមួយយើងដឹងម្ដងបើយើងធ្វើការវិភាគជាជាទស្សនៈរបស់យើងយល់ឃើញថា ក្នុងន័យបំផ្លាញលុបបំបត្តិឲ្យអស់ដែលស្អីដែលជាផោះតាងរបស់ខ្មែរក្រមមានយូរអង្វែងនៅទីនោះនោះអញ្ចឹងហ្នឹងគាត់ព្រោះដូចតែគេនាំគ្នាទៅទិញវត្ថុបុរាណដែលយើងសាងសង់ពហិរចាស់ចាស់ពីដើមហើយហើយធានាថាជួយសាងសង់ថ្មី ទិញសសរឈើអីធំធំសសរមូលមូលសសរផ្ចឹកសសរក្រាំអីបោះបពហិរខ្មែរក្រមនោះយកទៅទុកម្ដុំអស់ហើយមកសាងសង់ជាថ្មអញ្ចឹងវាមិនមែនរបស់បុរាណអីទៀតអញ្ចឹងបាទនេះក្នុងឆ្លៀតក្នុងឱកាសហ្នឹងគឺថាសូមជូនជាយោបល់ទៅញោមញាតទាំងអស់របស់ខ្មែរក្រមយើងកុំព្យាយាមទាំងប្រសង់សំខាន់ចាតិកាក្មេងៗហ្នឹងលោកដឹង លោកយល់មិនដល់ណាដល់គេឲ្យតម្លៃអីចឹងទៅថា ឲ្យគេយល់របស់នឹងចាស់នឹងទៅគេសង់ថ្មីឲ្យហើយយើងទៅលោបលន់ភ្លើតភ្លើនជាមួយនឹងសំណង់ថ្មីក្រោយនេះបាត់ដល់របស់បុរាណហ្នឹងវត្ថុតាងណាបាត់វត្ថុតាងថាដូនតាយើងបាន មកកសាងនៅទីនេះវាច្រើនច្រើនរយច្រើនពាន់ឆ្នាំមកហើយក៏បាត់ដល់អស់ហ្នឹងបាត់សឹមសឹមសឹមសឹមទៅរបស់ថ្មីទាំងអស់របស់ទំនើបទាំងអស់ទៅភ្លឺអញ្ចាញអញ្ចាញវាគ្មាន វាគ្មានផលប្រយោជន៍អីនៅក្នុងការតស៊ូរបស់យើងនេះអញ្ចឹងនឹងមួយទៅហើយរឿងដែលយកធ្វើចិត្តកិច្ចការសំខាន់បំផុតខ្ញុំកណាមើលឃើញថារឿងនេះធំណាស់រឿងនេះអាចឈានទៅដល់ការតស៊ូគ្នាយ៉ាងធំធេងគ្រូមើលលឺសូវាស្មើនឹងក្បួនបាតកម្មហើយហ្នឹងណាទេវីរភាពរបស់ប្រជាបរតទាំងប្រសង់ទាំងពុទ្ធបរិស័ទដែលមកជួយតវ៉ាមកឈឺឆ្អាលនៅឲ្យស្រែកជា ជាសម្លេងយ៉ាងកក្រឹកកក្រែងហើយផ្សព្វផ្សាយឡើងនៅក្នុងទំព័ររបស់ពួកគាត់មានរឿងធម្មតាណាណាឡូវឡានហ្នឹងឬសូថាយកតលាក់ទុកនៅណាបាត់ហើយអត់ហ៊ានតាំងបង្ហាញទេខ្លាចមានរឿងតទៅទៀតខ្ញុំគុណណាជឿថារឿងនេះអត់ស្ងាត់ទេហើយអាញាធរមួយហ្នឹងមន្ត្រីប៉ូលីសមួយហ្នឹងឬសូថាវាយលោកសង្ឃផងហ្នឹងហើយណាមន្ត្រីប៉ូលីសឃុំហ្នឹងក្នុងនោះមានចេះគូ ឥឡូវយើងឮសូរថាមានអ្នកខ្លះមិនចង់ចាប់ទេប៉ុន្តែអ្នកខ្លះជំរុញឲ្យចាប់នឹងអនុគមបាលនឹងមានមានដល់កម្រិតនឹងឥឡូវនឹងណាមូលហេតុតាណាសថាមូលហេតុចម្បងត្រង់ចំណុចណា បានវាជាខំទប់ស្កាត់ខ្លាំងខ្លាំងណាស់ចំពោះប្រសង់នៅតំបន់ហ្នឹងសង់ផ្សេងផ្សេងអត់ដែលមានទេយើងមើលឃើញទៅថាជារឿងគំនុំណាគំនុំឥឡូវមើលឃើញកាន់តែ កាន់តែកើតទុកបន្សុកចិត្តម្នាក់ម្នាក់រៀងនឹងខ្លួនអញ្ញាធរបំបាក់ប្រជាពលរដ្ឋកន្លែងនោះអត់បានហេតុអីបានបំបាក់មិនបានមកពីប្រជាពលរដ្ឋនឹងមនុស្សមួយចំនួនជន់ចាស់នឹងគាត់ធ្លាប់តស៊ូជាមួយក្រុមគុំនេះហ្នឹងណាអញ្ចឹងគុណណាទេមានលោកយាយសបិតខ្ញុំកណាឃើញឃ្លីបមួយរបស់គាត់ណាគាត់សារភាពថា កំហុសរបស់គាត់ធំណា តែគាត់គ្រប់គ្រងពួកអ្នកឯងហ្នឹងកាលពួកអ្នកឯងនៅក្នុងព្រៃខ្ញុំខ្ញុំធ្វើខុសធំតែខ្ញុំគ្រប់គ្រងពួកអ្នកឯងណាបើខ្ញុំដឹងថាអ្នកឯងពួកអ្នកឯងមកធ្វើបាបខ្ញុំថ្ងៃនេះខ្ញុំមិនគ្រប់គ្រងអ្នកឯងទេពីដើមណាគាត់ជួយគ្រប់គ្រងណាទេហ្នឹងគាត់សោកដែរអញ្ចឹងណាព្រោះដែលដែលប្រជាពលរដ្ឋយើងគូប្រជាពលរដ្ឋនៅទីនោះហ៊ានតវ៉ាមិនមែនគ្មានហេតុទេហេតុគ្រប់គ្រាន់មកពីគាត់ធ្លាប់ធ្វើការជាមួយពួកហ្នឹង ណាបានគាត់ហ៊ានតវ៉ាគាត់ធ្វើការតស៊ូជាមួយពួកក្រុមកុំនេះហ្នឹងកាលសម័យតស៊ូណាអ្នកដែលតដែលនៅជាមួយរដ្ឋសេរីដែលរដ្ឋាភិបាលសេរីយួនសេរីហ្នឹងតិចតួចទេប៉ុន្តែអ្នកអ្នកនៅទីនោះភាកច្រើនគឺជាអ្នកតស៊ូភាសាយួនគេហៅយងយ៉ៃផងហ្នឹងណាសិនអ្នកតស៊ូជាមួយក្រុមកុំនេះព្រោះឯនោះហើយបានតស៊ូនៅនេះនៅនាលជាមួយគ្នាហើយយើង ទទួលថាបងប្អូនរបស់យើងនឹងស្មារតីរបស់គាត់នឹងគាត់ជឿជាក់ថារដ្ឋកុម្មុយនីសនេះឡើងគាត់នឹងបានស្រួលនៅក្នុងការអនុវត្តណានៅពុទ្ធសាសនាប្រពៃណីគេដំណើរវប្បធម៌របស់គាត់ណាគាត់នឹកថាអញ្ចឹងហើយក្នុងការឃោសនារបស់គេកាលដែលគេតស៊ូនឹងអញ្ចឹងណាបានពួកគាត់ជួយឧបត្ថម្ភគ្រប់គ្រងពួកហ្នឹងឧបត្ថម្ភចូលបញ្ជូនកូនចៅឲ្យទៅជួយតស៊ូជាមួយ ឧបត្ថម្ភទាំងណែមហូបស្បៀងអាហារណែហើយថ្ងៃនេះមកក្បាត់គាត់ពួកគាត់នៅតែក្រតដែលពួករដ្ឋអំណាចវៀតណាមដែលចូលមកធ្វើមានធ្វើបានទាំងអស់វាពុករលួយវាធ្វើមានធ្វើបានរហូតដល់កាលសម័យកូវីដនេះវាបង្អត់មិនចែកចំណោយឲ្យពួកគាត់ទៀតឲ្យពួកគាត់ទៅតាមយថាកម្មបើគ្មានបងប្អូនយើងពីបរទេស នៅឯនាយសមុទ្រនេះជួយឧបត្ថម្ភគ្រប់គ្រងហើយនឹងបងប្អូនយើងមួយចំនួនទៀតនៅក្នុងស្រុកជួយឧបត្ថម្ភទេប្រជាប្រដ្ឋនៅភូមិកន្លែងហ្នឹងរងរងទុក្ខលំបាកខ្លាំងណាស់នៅក្នុងការតស៊ូជាមួយរដ្ឋអំណាចវៀតណាមក្នុងការសាងសង់សាលាឆោទៀននៅភូមិកន្លែងនេះណាដូច្នេះខ្ញុំប្រគុណណា សូមសនុំពរទៅដល់ញោមញាតទាំងអស់បងប្អូនទាំងអស់ទាំងប្រសង់ទាំងកុហកម៉ែក្រមហើយនឹងប្រជាប្រដ្ឋខ្មែរមេត្តា ជួយផ្ចង់ផ្ដើមនៅក្នុងការសាងសង់សាលាឆោទានភូមិកណ្ដៃនឹងលុះត្រាណាបានសម្រេចជាស្ថាបពណាទេណាត្រូវតែជួយពួកគាត់បន្ថែមទៀតណាណាគាត់ជិតហើយណាទេអ្វីអ្វីសំណងទាំងអស់នឹងជិតរៀបរយ នៅ ខ្វះតការរៀបរយជាលបងហើយនឹងអឺឆ្នាំលៀបពណ៌អីរចនាសម្ព័ន្ធអីឬមួយក៏ថា ជាហៅថាឧបត្ថម្ភទៅដំណើរប្រព្រឹត្តទៅនោះណាចាណាជួយជាថវិកាដើម្បីទ្រទ្រង់ហៅថាអឺប្រសង់ទៅជួយពង្រៀនកូនចៅគាត់ឬមួយតុកអីអីឲ្យឲ្យបានរៀបរយតែប៉ុណ្្នឹងទៀតគឺថាដំណើរការនៅនៅសាលាឆោតទៀតនឹងបាន បានដំណើរការហើយយើងបានអន្តរាគមអំពីរដ្ឋាភិបាលសហរដ្ឋអាមេរិកណា ក្រសួងការបរទេសគេទៅជួយអន្តរាគមផ្ដល់ភាពកក់ក្ដៅទៅឲ្យយុវជនខ្មែរក្រោមណាទាំងក្នុងនោះមានលោកឃឹមឃឹមបានទៅចូលជួបជាមួយនឹងអគ្គកុងស៊ុលមន្ត្រីការបរទេសមន្ត្រីបរទេសពីក្រសួងការបរទេសអាមេរិកហើយនឹងផ្នែកមន្ត្រីផ្នែកអន្តរសាសនាចុះទៅស្វែងយល់អំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលវៀតណាមមកលើជនជាតិដើមទាំងឡាយនៅប្រទេសវៀតណាមណាទេជាពិសេសគេផ្ដោតទៅលើខ្មែរក្រោម ទៅលើជនជាតិចម្ប៉ាមកអ៊ីស្លាមអឺជនជាតិចម្ប៉ាដោយកាន់សាសនាអ៊ីស្លាមម៉ុងតាញ៉ាហើយនឹងក្រុមសាសនាមួយទៀតដែលក្នុងក្នុងចំណោមពួនយុទ្ធយួនសេរីដែលត្រូវរងគៀបសង្កត់ដែរនោះណាណាអូខេអរគុណទៀតអឺហ្នឹងហើយទស្សនវិជ្ជានឹងដែលចាប់ប្រសងហ្នឹងគុណចាបានរៀបរាប់មកហើយពាក់ព័ន្ធទៅក្នុងការរုပ်អូសហ្នឹងអឺគឺថាវត្ថុតាង ទាំងឡាយគួរណាតែ មិនគួរចាប់ដូចជាបាតដូចចានស្រាក់លើអានឹងដូចជាឆ្នាំងបាយប្រសងហ្នឹងណាដល់ពេលណាដែលរົບអូសទៅប្រសងទៅដាច់ចង្ហាន់ណាពីព្រោះហ្នឹងវាជាវត្ថុវត្ថុធំចាប់រឿងរឿងរឿងធំបែអូសទុកដល់បាតលោកសងចានស្រាក់អីហើយគេកំណត់ថានឹងជាវត្ថុតាង evidence អីរបស់គេប៉ុន្តែនេះនេះបំពេញធនធានណាគាត់ណាអូខេព្រោះថា យើងមិនចោតប្រកាន់ថាមិនបំពេញបំពេញមកលើពុទ្ធសាសនាខ្មែរថាបាននេះអានេះតាក់ទងទៅដល់សេរីជំនឿអានោះវាប៉ះពាល់ទៅដល់អឺកតិកាសញ្ញា ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាមនឹងផងកតិកាសញ្ញារបស់ អន្តរជាតិបានចុះជាមួយអន្តរជាតិនិយាយទៅគឺបំពេញមើលស្រាលច្បាប់អន្តរជាតិមក ហើយច្បាប់ប្រទេសខ្លួនឯងនឹងទៀតបំពេញទាំងស្រុងបណ្ដោះណាទេអូខេឥឡូវមកជួបតាំងវិញតាំងអាត្មាឃើញអាជ្ញាធរដូចជាមានប៉ូលីស3 4 10នាក់ណាហាក់ដូចជាប្រើកម្លាំងដូចជាមានបញ្ហាអឺធម្មតាយើងមានអំពើហឹង្សាក្នុងក្នុងក្នុងភូមិឃុំយើងមានកលាមានកហៅអាជ្ញាធរដូចជាអឺប្រកាសនគរបាលអីមកមកមក មកជួយក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារក្នុងគ្រួសារឬក៏អំពើហិង្សាផ្សេងៗអាហ្នឹងទើបបានមែនពួកអាជ្ញាធរហ្នឹងមកទាំងយ៉ាងច្រើនអាហ្នឹងវាជាហេតុនាំឲ្យបញ្ហាប៉ះពាល់សាសនាយ៉ាងម៉េចដែរទាំងនៅក្នុងទស្សនវិជ្ជាដែលខ្ញុំកណាមើលឃើញហ្នឹងពួកអង្គបាលហ្នឹងគេគឺជាអង្គអង្គបាលចរាចរណ៍ទេណា ពួកហ្នឹងពេកឯកសន្តានហ្នឹងគឺជាអង្គបាលចរាចរណ៍ទាំងអស់ហ្នឹងណា ដូច្នេះមុននឹងគណៈរាយរា7ហ្នឹងគណៈក៏សូមគ្រប់ដល់ប្រជាជនទាំងពីរព្រះអង្គផងជាទីសក្ការៈនិងប្រជាជននៅភូមិកំរែងក៏ដូចជានៅវត្តនំសេកនិងញាតិញោមបងប្អូននៅវត្តនំសេកក៏ដូចជាខ្មែរខ្មែរក្រមទាំងអស់ទូទៅដែលកំពុងតែស្ដាប់ការ live តលនេះសូមឲ្យពួកគាត់នឹងជួយធ្វើយ៉ាងណាអន្តរាគមនៅ កិច្ចការមួយ ចំនួនដែលត្រូវបានវិវាទរវាង ខ្មែរក្រមនិងយួនហ្នឹងដែលចាប់យកឡាន របស់ប្រសងហ្នឹងប្រសងត្រូវការឡានហ្នឹងជាចាំបាច់សម្រាប់យកទៅធ្វើជាការងារដឹកជញ្ជូនជាពិសេសនិមន្តទៅបានបាទចដើមហ្នឹងហើយអញ្ចឹងទេ ខ្ញុំកណាមើលឃើញថាទស្សនវិជ្ជាដែល គេឡើងជាវីដេអូខ្លីឃ្លីបខ្លីៗហ្នឹង ឃើញថាឯកសន្តានរបស់អង្គរបាលហ្នឹងគឺជាអង្គរបាលចរាចរហ្នឹងឯងអង្គរបាលចរាចរទៀតវាមានពីរឯកសន្តានឯកសន្តានមួយដែលពាក់ពណ៌ខៀវហ្នឹងអាហ្នឹងឯកសន្តាននគរបាលដែលទៅតាមភូមិឃុំប៉ុន្តែមួយទៀតដែលពាក់អាវពណ៌ដូចជាផ្កាឈូកផ្កាឈូកហ្នឹងពួកហ្នឹងគឺពួកឃុំអន្តរាគមនៅក្នុងអាផ្លូវដែលមានថាផ្លូវលបឿនលឿន ផ្លូវលម្អឿនលឿនពួកហ្នឹងបើកម៉ូតូគេហៅថាពួកម៉ូតូអាក់លីហ្នឹងពួកហ្នឹងអ្នកបើកពួកហ្នឹងអន្តរាគមអាចដេញយើងអីហ្នឹងនឹងពួកប្រកួតបាល់ហ្នឹងអញ្ចឹងវាមានពីរឯកសន្តានហ្នឹងដែលចាប់លោកហ្នឹងมันគួរប្រើប្រាស់ដល់ថ្នាក់យកពួកគួរបាល់ទាំងអស់ហ្នឹងមកទេមកអំពីឡានលោកហ្នឹងខ្ញុំជឿជាក់ថារត់មិនលើពី20គីឡូម៉ែត្រក្នុងមួយម៉ោងទេអាម៉ូតូកង់ដប់ហ្នឹងនៅស្រុកខ្មែរគេហៅថាតុកតុកហ្នឹង ទុកទុកហ្នឹងបានដឹកតែញាតញោមអីបងប្អូនអីដំណើរការពីមួយទៅមួយចិត្តចិត្តខ្លីៗហ្នឹងទេហើយវាលឿនវាក៏អត់លឿនដែរហើយខ្ញុំជឿជាក់ថាបើសិនតែអង្គបាលហ្នឹងចង់ចាប់លោកក៏ដោយក៏ត្រូវតែសួរពីមូលហេតុឲ្យវាច្បាស់លាស់ដែរមិនពេលចាប់លោកខត់លោកទុកដល់ដល់បញ្ហាយួរឡានលោកនឹងប្រលាក់ទុកកន្លែងសង្កាត់ទៀតមានន័យថាការធ្វើនេះវាមានន័យ ចំទាស់នៅរឿងស្អីមួយសំខាន់គឺ មានការរៀបចំមកផែនការចាប់លោកទុកជាមិនតែម្ដងហើយនឹងជាគំនុំតល់ខ្លួនក៏ដូចជាគំនុំនៅភូមិកំរែងនឹងផងក៏ដូចជាគំនុំនៅវត្តនំសេកដែលទៅកាប់ដើមកគីនឹងផងมันបានសម្រេចហ្នឹងគេតែងតែមានផែនការគេចនិចទប់ស្កាត់ធ្វើយ៉ាងណាឲ្យប្រសងហ្នឹងអស់មធ្យោបាយទៅបិណ្ឌបាតគឺ ប្រសងអាចចាស់ចេញពីវត្តហ្នឹងទៅទៅទៅគង់នៅវត្តផ្សេងដល់អញ្ចឹងចំណុចដែលគេធ្វើហ្នឹងគឺខ្ញុំកណាមើលឃើញថា ជាហេតុផលមួយរបស់អាជ្ញាធរដែនដីនឹងតែម្ដងហ្នឹងវាខុបវាអាចខុបខិតជាមួយនឹងបុគ្គលណាម្នាក់យើងមិនច្បាស់លាស់ទេបុគ្គលដែលគេអាចបន្តឡើងបុគ្គលដែលគេអាចយកមកដាក់នៅទីនោះសម្រាប់ឲ្យវត្តទលំសេកឬក៏វត្តមង្គលបរិយនឹងឲ្យវាខ្ចាត់ចេញពីហ្នឹងអាហ្នឹងជាចំណុចគេចង់ធ្វើហើយចំណុចទី2ដែលយើងមើលឃើញហ្នឹងបើសិនរដ្ឋាភិបាលចង់ចាប់ពិតមែនគួរណាតែប្រកាសជាសាធារណៈមុន ច្បាប់របស់រដ្ឋជូនដំណឹងឲ្យដឹងមុនឬក៏ប្រកាសជាសាធារណៈថាអាទុកទុកនោះអត់ដឹកលោកបានទេអាទុកទុកនោះអត់ដឹកមនុស្សបានទេប៉ុន្តែខ្ញុំមើលតាមទូទូការឡាយហ្នឹងគឺថានៅកន្លែងផ្សេងដឹកបានចុះហេតុអីនៅវត្តរំសេកដឹកមិនបានអានឹងជាចំណុចប្រកាន់ពូសា បើសិនយួនដឹកបានហើយដល់ខ្មែរក្រមដឹកមិនបានកុំថាឡើយលោកខ្មែរក្រមក៏អាចដឹកបានដែរកុំថាឡើយដល់លោកប្រសងក៏នៅយកទៅបានបាត់បានបានមិនបាននោះនឹងជាចំណុចមួយអាចចូលចូលបត់ប្រកាន់ពោះបាក់ឯងប្រកាន់ពោះសាហៅថា discrimination racist អាហ្នឹងអាហ្នឹងអាហ្នឹងអាហ្នឹងនៅក្នុងច្បាប់អន្តរជាតិគេមាននិយាយបើសិននៅក្នុងប្រទេសវៀតណាមថាអឺជុងតាឡាឡាមកចឹងតាប់គេថាជនជាតិវៀតណាមតែមួយគួរតែធ្វើអ្វីអ្វីទាំងអស់ច្បាប់ដោយស្មើភាពគ្នាកាលណាមិនស្មើភាពរវាងខ្មែរក្រមនិងយួនទេ ចាត់ទុកថារដ្ឋរដ្ឋបាលអំណាចយួនសប្ថ្ងៃហ្នឹងឬក៏អឺពួកអង្គលបានហ្នឹងមិនដឹងច្បាស់អញ្ចឹងគួរឲ្យតែរដ្ឋអំណាចយួនហ្នឹងសប្ថ្ងៃតែថ្នាក់លើទៅទៅយួរពួកហ្នឹងទៅរៀនសូត្រច្បាប់ដែរខ្ញុំកណាហ្នឹងគឺតាเตรียมទេឲ្យរដ្ឋាភិបាលយួនហ្នឹងទៅខាពួកអង្គបាលទាំងអស់ហ្នឹងទៅរៀនច្បាប់ហ្នឹងឡើងច្បាប់សិទ្ធិមនុស្សនៅក្នុងលោកហ្នឹងមានណាណាបើតែឯងចង់ចាប់លោកក៏ត្រូវតែផ្ដល់ដំណឹងឲ្យគេដឹងថាអាហ្នឹងលោកមិនអាចគួងបានទេឬក៏ទុកទុកនឹងរត់នៅកន្លែងណាដែល កន្លែងណារត់បានកន្លែងណារត់មិនបានអាហ្នឹងជាចំណុចដែលខ្វះការអប់រំដល់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្វះការអប់រំដល់ច្បាប់ទម្លាប់នៃរដ្ឋអំណាចជិញមកយ៉ាងណា គេតែងតែធ្វើបំពេញគេតែងតែចាប់ហើយបានយកច្បាប់មកនិយាយអញ្ចឹងប្រជាពលរដ្ឋនឹងមិនអាចយល់ដឹងបានទេកាលណាប្រជាពលរដ្ឋទៅបានចាប់ហើយបានបញ្យល់ច្បាប់អាហ្នឹងវាមិនមែនជាការងាររស់នៅជាមួយគ្នាបានទេអាហ្នឹងមានន័យថាបំពេញទៅលើច្បាប់ហើយរដ្ឋអាជ្ញាហ្នឹងគឺបំពេញតែម្ដងអង្គុយលើច្បាប់ហើយ គឺថាបំពេញច្បាប់នឹងតែម្ដងអញ្ចឹងកណា មានចំណុចពីរយ៉ាងដែលចំណុចធំធំនោះគឺទី1គេអាចយកគណុំបតល់ខ្លួនដើម្បីឲ្យប្រសងនៅទីនេះมันអាចមានការរៀនសូត្របានពីព្រោះគេមើលឃើញអាអាស្ថានភាពនៅតំបន់នោះមានតែវត្តនំសេកមួយគត់ដែលទទួលបានការអប់រំមានលោកពីដោយព្រះអង្គវិរិយៈធម្មពលលើកឡើងមានមានការប្រសងមួនមកពី2 3កន្លែងដើម្បីទៅស្នាក់នៅទីនោះ រៀនសូត្រហើយមានតែប្រសងមួយចំនួនទៀតដែលមានចំណេះដឹងគ្រប់គ្រាន់សម្រាប់បញ្យលសិស្សនៅទីនោះអញ្ចឹងទេដតីដតីទៀតគឺថាកម្រមានព្រោះកន្លែងហ្នឹងកន្លែងដាច់សញ្ញាល ដល់រហូតដល់ចាប់លោកយួរឡានអញ្ចឹងទៅលោកដល់ថ្នាក់លោក អត់មានចង្ហាន់ឆាន់សប្ថ្ងៃហ្នឹងស្ទើរតែដាច់ចង្ហាន់ក្នុងរយៈពេលខ្លីហ្នឹងវាវាប្រសើរដែរមានញាតិញោមគាត់ស្ម័គ្រចិត្តទៅដាំបាយនៅវត្តហើយមួយចំនួនទៀត គាត់ខំប្រឹងធ្វើទូកបាទខំប្រឹងធ្វើទូកដើម្បីចែវពីពីតំបន់មួយទៅតំបន់មួយរហូតដល់ អាចឆ្លងកាត់ដល់10គីឡូដីយើងគិតថាវាឆ្ងាយណា10គីឡូដីលោកមិនអាចមុនដើរដល់ស្មើជើង12 12គីឡូហ្នឹងគឺមិនអាចស្មើជើងរយៈពេល2ម៉ោងហើយវិលត្រឡប់មកវត្តដើម្បីឆាន់តនពេលបានទេលោកជីងមានចាប់ដើមពីម៉ោង8កន្លះរហូតដល់ម៉ោង10កន្លះហ្នឹងគឺថាអស់ពេលសម្រាប់លោកឆាន់ហើយអញ្ចឹងទេវិធីសាស្ត្ររបស់គេហ្នឹងគឺគេផ្ដាច់ចង្ហាន់របស់លោកនេះម្ដងទៅឲ្យលោកទាំងអស់នៅក្នុងវត្តហ្នឹងมันអាចមើលឃើញអាទិដ្ឋភាពអស់ទៅហ្នឹងអាចវិលត្រឡប់ទៅវត្តវិញ អាចទៅកន្លែងផ្សេងវិញអញ្ចឹងវត្តនំផ្សេងហ្នឹងអាចអាចសាបសូនអាចបាត់បង់ការតស៊ូអាចប្រជាប្រដ្ឋនៅទីនោះមិនសប្បាយចិត្តអឺអញ្ចឹងទេនាំគ្នាបោះបង់វត្តនឹងចោលឲ្យជាដើមហ្នឹងជាចំណុចទី1ចំណុចសំខាន់គេធ្វើគំនិតហ្នឹងគឺថា នេះជាគំនិត គេរៀបចំឡើងតែម្ដងខ្ញុំមើលឃើញថាអាទិដ្ឋភាពហ្នឹងកើតឡើងពីរដងចំពោះខ្មែរក្រមយើងហើយខ្ញុំមើលយុវជនកៅសរ៉ាត់ដែលនៅវត្តស្វាយតងណាអឺថាច់សរ៉ាត់កៅសរ៉ាត់ណាចៅចៅសរ៉ាត់ចៅសរ៉ាត់ ពេលដែលកាត់មកប្រជុំថ្ងៃធ្វើថ្ងៃរំលឹកខួបស្ត្រីអន្តរជាតិនៅខេត្តព្រះតពាំងហ្នឹងគឺគេមានឲ្យអង្គបាលតាមដានគាត់ហើយរហូតដល់ពេលគាត់ចេញទៅគេគេគេធ្វើវិធីសាស្ត្រដូចគ្នាគេទៅស្ទះគាត់នៅកណ្ដាលផ្លូវធំហើយគេចាប់គេចាប់ម៉ូតូគាត់ម៉ូតូគាត់អត់មានខុសអីទាំងអស់គឺគេចាប់អាម៉ូតូគេថាបិទផ្លាកខុសឃើញទេអាផ្លាកហ្នឹងគេបិទសម្រាប់លំអអឺម៉ូតូគេសោះណា ថាបិទផ្លាកហ្នឹងវាខុសខុសច្បាប់គេណាអញ្ចឹងចំណុចរបស់រដ្ឋាភិបាលយួនបើថាធ្វើកន្លែងនោះមិនបានគេរៀបវិធីសាស្ត្រធ្វើកន្លែងផ្សេងអញ្ចឹងបងប្អូនយើងទៅតាមដាននៅអសកម្មភាពរបស់រដ្ឋាភិបាលយួនសប្តាហ៍ហ្នឹងគេមិនមិនមិនមិនត្រឹមតែឲ្យសកម្មជនរបស់គេនឹងទៅតាមដានយើងមួយកន្លែងនេះអញ្ចឹងគេមើលភាពការនានាដែលយើងធ្វើហ្នឹងអ្វីដែលអាចគេវាយវាយវាយលោបយើងបានគេលោបយើងយកតែម្ដងបើមិនយើងអត់មានការតស៊ូ គឺថាយើងនឹងអាចបរាជ័យនៅចំណុចណាមួយនឹងចំណុចទី1ចំណុចទី1ដែលយើងមើលឃើញថាខ្មែរក្រមយើងមិនមែនថាអត់ការតស៊ូដោយប្រសង់អឺក្មេងក្មេងប្រសង់នេនេមួយចំនួនដែលស្រែកឡើងស្រែកជាជាការទៀមទាថារដ្ឋាភិបាលយួនហ្នឹងចាប់ឡានលោកអីច្រើនជាការងារតវ៉ាយើងតវ៉ាវិធីសាមិនបាច់ប្រើហិង្សាតវ៉ារបៀបប្រសងចឹងតវ៉ាកាន់តែច្រើនកន្លែងអាហិង្សាហ្នឹងហើយដែលជាហេតុផលនាំឲ្យ រដ្ឋាភិបាលយួនហ្នឹងត្រូវតែទទួលរងគ្រោះទទួលនៅការគំនាបពីអន្តរជាតិឯកណាយើងផ្ញើអាឃ្លីបអស់ទាំងហ្នឹងឡើងទៅថាខ្មែរក្រមអត់សុខចិត្តទេមកអំពីខ្មែរក្រមអត់មានប្រៅអំពើហឹង្សាអីទាំងអស់ទៅលើរដ្ឋាភិបាលវៀតណាមហ្នឹងឬក៏អាជ្ញាធរដែនដីហ្នឹងបែរទៅជាអាជ្ញាធរដែនដីហ្នឹងគឺថាព្យាយាមធ្វើយ៉ាងណាឲ្យខ្មែរក្រមនឹងអស់មធ្យោបាយក្នុងការរស់នឹងតែម្ដងអាហ្នឹងសំបីតែប្រសងគ្មានមធ្យោបាយនឹងរស់ផងក្នុងក្នុងការងាររស់ចិញ្ចឹមជីវិត ព្រះសង្ឃដែលជាជាភិក្ខុសង្ឃជាដើមនៅក្នុងវត្តមានស្អីក្រៅពីការបិណ្ឌបាតពីប្រសពទាំងវត្តហើយកណាអស់ការបិណ្ឌបាតអញ្ចឹងព្រះសង្ឃមានអីឆាន់ព្រះសង្ឃមិនអាចទៅដាំចង្ហាន់ឬក៏ធ្វើស្រែចម្ការបានទេនៅក្នុងក្នុងភាពជាជាជាបព្វជិតអញ្ចឹងទេត្រូវការងារជំនួយពីបងប្អូនពុទ្ធបរិស័ទដែលនៅជុំវិញវត្តហ្នឹងជាពិសេសបើវត្តនៅចិត្តប្រសងឡាច់មុនស្មើជើងបានប៉ុន្តែឥឡូវបាត់បង់នៅអាអាម៉ូតូទុកទុកហ្នឹងសួរថា តំបន់នោះជាតំបន់វាឆ្ងាយដាច់ស្រយាលហើយថែមទាំងវាមានវាមានព្រែកមានព្រៃមានអីជាដើមហ្នឹងបើសោះមិនអាចកាត់កាត់ទៅបានទេអត្តខាតទៀតហើយអញ្ចឹងត្រូវទៅដល់តេះញាតញោមហើយញាតញោមមួយចំនួនហ្នឹងបើតាមតែខ្ញុំស្រាវជ្រាវដឹងគាត់ថាគាត់សប្បាយចិត្តក្នុងការងារទម្លាប់ទំនៀមទម្លាប់ប្រពៃណីខ្មែរយើងគឺគឺតែងតែដាក់បិទបាតលោកវ៉ាន់មកតែងតែរៀបចំចង្ហាន់ជារៀងរាល់ថ្ងៃសម្រាប់ទទួលដាក់បាតលោកហើយដាក់កណាប់បាត់នៅការងារ លោកមកបិណ្ឌបាតគឺថាគាត់ពិបាកចិត្តណាគាត់មានការងារមិនពេញលក្ខណៈក្នុងការងារជាពុទ្ធបរិស័ទជាពុទ្ធបរិស័ទទេហើយកុសលរបស់គាត់ហ្នឹងគឺបានបាត់បង់ទៅតាមនឹងដែរអញ្ចឹងចំណុចដែលខ្មែរក្រមយើងនៅទីណាក៏ដោយពេលដែលផ្សងតបិណ្ឌបាតធ្វើឲ្យការងារសបាយរីករាយអាចិត្តកុសលហ្នឹងវាកើតឡើងទៅតាមហ្នឹងហើយកណាបាត់បង់នៅអាជំនឿអស់ទាំងហ្នឹងទេយួនគេមើលឃើញថាខ្មែរក្រមយើងអាស្រ័យធំបំផុត គឺទៅលើសាសនានឹងឯងអញ្ចឹងគេកាត់បន្ថយនៅការជំនឿនោះឲ្យបានច្រើនកាលណាគេកាត់បន្ថយជំនឿនឹងកាន់តែច្រើនកូនខ្មែរយើងមួយថ្ងៃមកកាន់តែឃ្លាតឆ្ងាយពីជំនឿទាំងអស់ហ្នឹងអញ្ចឹងវត្តអារាមវាកាន់តែកាត់បន្ថយនៅប្រសងគួងនៅឬក៏ប្រសងមិនសូវបានអឺប្រសងជាងវត្តក៏អស់ជំនឿពីប្រសងអញ្ចឹងទៅគឺគ្មានអ្នកណាបួសរៀនបន្តវេនអញ្ចឹងទៀតអញ្ចឹងជាមធ្យោបាយជាគំនិតការគិតរបស់អាជ្ញាធរនៅ đây ក៏ដូចជា មនុស្សមួយចំនួនដែលខុកខិតគ្នានឹងឯងគឺធ្វើធ្វើអំពើអស់ទៅនឹងតែម្ដងអាហ្នឹងជាចំណុចដែលកណាមើលឃើញនៅចំណុចដែលក្តៅមួយដែលយួនគេកំពុងធ្វើណាទៀតអរគុណច្រើនតាំងហ្នឹងហើយតាំងបានលើកឡើងគាត់ចាស់អាហ្នឹងវាជាកម្ដុំគុំគួនហើយប៉ុន្តែគាត់ចាស់ក៏បានលើកហើយអានេះគឺជាការបំបែកវ័យបំបែកឆ្នាំងលោកចោលឬក៏ធ្វើឲ្យប្រសងនឹងអត់ចង្ហាន់ទឹក បាត់ការតស៊ូបាត់ការថែរក្សាប្រពៃណីទំនៀមទម្លាប់របស់យើងជាពិសេសគឺត្រួតត្រងប្រសង់នៅវត្តអារាមបានគង់វង្សតែគុណចាស់ក៏ចង់មានការអំពាវនាវឬក៏ធ្វើយ៉ាងណាដើម្បីពង្រឹងស្មារតីពួកគាត់កុំឲ្យចាញ់បាត់បង់ការតស៊ូដែលតាំងលើកឡើងគុណណារឿងនេះមែនតែនយើងមើលឃើញវីរភាពរបស់ពួកគាត់នឹងទាំងប្រសង់ហើយនឹងចំណោះជើងវត្ត ពុទ្ធបរិស័ទចំណោះយើងវត្តមិនសពចិត្តទេគាត់ណាហេតុអីបានខ្ញុំកណាមើលឃើញអឺយើង មានពាក្យមួយបពៈបរោះយើងគាត់លើកថាចដូនចតាខ្មែរក្រោមតស៊ូចនិចគឺថាផ្គុំគ្នាទប់ទល់ចនិច ជាមួយនឹងអង្គើខោខើព្រៃផ្សៃរបស់ បរទេសឆ្លៀនពៀននឹងមកលើក្រមជាប្រជាសាស្ត្ររបស់ខ្លួន ដោយអំពើសុចរិតទៀងត្រង់ហើយនឹងស្លូតបូតរបស់ខ្លួនជានិច្ចឥឡូវខ្ញុំកណាឃើញអ្នកភូមិបល័យគាត់ប្រកេនទូកចាស់មួយណាអហើយអ្នកភូមិអីមិញទទួលព័ត៌មានមិញនេះអ្នកភូមិព្រែកចន្សងគាត់ប្រកេនម៉ាស៊ីនណាម៉ាស៊ីន ដាក់កណូតហ្នឹងដាក់កណូតទូកហ្នឹងណាឥឡូវទូកហ្នឹងកំពុងតែ ដឹកជញ្ជូនមកដើម្បីនឹងជួសជុលធ្វើការជួសជុលប្រហែលជាមួយថ្ងៃពីរទៀតបានរៀបរយឬសូថារហូតដល់ថ្ងៃ1ថ្ងៃ1ចេះមិនកើតចេះណាណាបានបានចាប់ផ្ដើមដំណើរការទូកនឹងប្រមាណជាគាត់ឲ្យតំណែងថាចំណោះប្រហែលជា25ថាំងណាអញ្ចឹងដឹកប្រហែលជាចំណោះ1តោនហ្នឹង មកតោននឹងប្រហែលស្លឹកអញ្ចេះទៅតាំង5ស្លឹកហើយតាំងថា5ស្លឹកហើយជាខ្ទង់ទូ5ស្លឹកហ្នឹងឯង5ផ្ទាំងកដាអាចចំណោះ5ថាំងហ្នឹងពីព្រោះ5ថាំងតិចណាស់ទៀតអេដាក់មកតោនហ្នឹងអឺណែព្រះអង្គប្រសង់អាចមន្តបិណ្ឌបាតប្រហែលព្រះអង្គបានហើយមកពីភូមិ8ចេញមកពីវត្តតនំសេកហ្នឹងទៅចូលភូមិភ្នៅអញ្ចឹង ផុតពីភូមិភ្នោលោកចូលទៅភូមិបេចកអផុតពីភូមិបេចកទៅទៅចូលបេងសងផុតពីភូមិបេងសងទៅចូលភូមិបល័យអចេញភូមិបល័យទៅចូលភូមិព្រៃឈូកឲ្យជួលពេលឈូកទៅបានគេហៅតុងហឹងដបងតុងហឹងដបងឯងហួសទៅអាតុងហឹងខាងជើង ហើយបានចុងក្រោយទី8ហ្នឹងចូលភូមិកន្លែងហ្នឹងកន្លែងឆ្ងាយជាងគេកន្លែងឆ្ងាយជាងគេផុតពីភូមិកន្លែងត្រឡប់មកវត្តវិញហ្នឹងក្នុងការមន់បិណ្ឌបាតហ្នឹងហើយប្រសក់ហ្នឹងទាំង8ភូមិហ្នឹងគាត់រៀបចំជាចង្ហាន់ម្ដុំម្ដុំរបស់គាត់ហ្នឹងណា ពេលទៅដល់ភ្លាមបណ្បាតហើយទទួលចង្ហាន់នឹងមកដាក់ទៅឲ្យទៅភូមិមួយទៀតចេញពីភ្នៅចូលប្រេងចកប្រេងចកចូលប្រេងសងប្រេងសងចូលប្រឡយប្រឡយប្រេងឈូកតង់ហឹងត្បូងតង់ហឹងជើងហើយចូលភូមិកណ្ដាលត្រឡប់មកវត្តព្រិញទូកក៏ត្រូវទៅទៅផ្លូវហ្នឹងទាំងផ្លូវពេកក៏មានអាផ្លូវដានហ្នឹងក៏មាននឹងសម្រាប់វត្តទំនំសេកតស៊ូណាណា8ភូមិប្រជាពុទ្ធបរិស័ទចិត្តឥឡូវរៀបចំទូកណាគេយកអានុងរៀបចំទូក តើគឺថាបាទនេះខ្ញុំកណាមលឹកចឹងការតស៊ូអញ្ចឹងតស៊ូអញ្ចឹងហើយយើងឃើញអញ្ចឹងយើងអត់នៅស្ងៀមទេខ្ញុំប្រគុណណាដោយព្រះអង្គគ្រូក៏មានរៀបចំកម្រងមួយថានឹងរៀបចំពិធីមួយដើម្បីជួយឧបត្ថម្ភទៅដល់ការដំណើរការដំណើរការសាងសង់ហើយនឹងការប្រព្រឹត្តទៅនៃភូមិកន្លែងហ្នឹងយើងគួរកប់3ខ្ញុំកណាប្រហែលជានឹងអឺ រៀបចំវេទិកាមួយអំពាវនាវទៅដល់ញាតិញោមនិង ប្រសង់យើងនៅបរទេសទាំងអស់មេត្តាជួយផ្ចង់ផ្ដើមគ្រប់គ្រងទៅដល់អ្នកភូមិកណ្ដាលនិងប្រសង់វត្តរំសេកហ្នឹងដើម្បីតស៊ូពីព្រោះនេះគឺជាដំណើរមួយដែលរដ្ឋអំណាចវៀតណាម កំពុងតែ បំផ្លិចបំផ្លាញដោយត្រង់ម្ដងយើងមើលឃើញ ទាំងការសងសឹកទាំងការរឹតបន្តឹងគឺយើងមើលឃើញទុកលំបាកហើយធ្វើបាបកាន់តែអាក្រក់ទៅអាក្រក់ទៅនៅលើប្រសងវត្តភ្នំសេកហ្នឹងបង្ហាញពីការសងសឹកយកច្បាស់កលែតចឹងម្ដងការប្រកាន់ពូជសាសហើយយើងមើលឃើញសម្រែកដូចខ្ញុំតាំងលើកឡើងមិញចឹងសម្រែករបស់ប្រសងពុទ្ធបរិស័ទហើយនឹងកុមារមានទាំងសម្លេងក្មេងលោកទៀតណាហ្នឹង ទោះបីស្រែកខ្សោយតិចមែនប៉ុន្តែស្រែកថារត់ចាប់ឡាន លោកបិណ្ឌបាតរត់ចាប់ឡានលោកបិណ្ឌបាតសម្រែកនេះជួយចាប់ណាគុណណាជួយចាប់ណាយើងគួរកប់3ជួយជួយត្រត្រង់វត្តនំសេកនឹងឲ្យប្រសង់បានសិក្សាឲ្យប្រសង់បានសិក្សាឲ្យចប់សពគ្រប់យ៉ាងហោចណាស់យើង ជួយជាចំណែក នៅជាមួយពុទ្ធបរិស័ទនោះបាទយើងនឹងខំ ខំខ្ញុំកណាអាចរំពឹងមើលតើអាចធ្វើកម្មវិធីណាដើម្បីនឹងជួយផ្សព្វផ្សាយហើយអំពាវនាវទៅឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងខ្មែរយើងទាំងខ្មែរក្រោមយើង នាំគ្នាជួយទ្រទ្រង់ប្រសង់នៅវត្តទលំសេកហើយនឹងអ្នកភូមិកំរែងជា ពិសេសដើម្បីសាងសង់សាលាថតទៀនមួយនឹងឲ្យបានសម្រេច ហើយឲ្យគាត់មានមធ្យោបាយដើម្បីនឹងទប់ទល់ជាមួយនឹងការធ្វើបាបធ្វើទុកបុកម្នេញរបស់អាជ្ញាធរវៀតណាមនៅទីកន្លែងនោះណាបើយើងមិនធ្វើដូច្នេះទេសំលេងរបស់យើងសំលេងរបស់ខ្មែរក្រមយើងមិនអាចលឺសូរទៅដល់បរទេសទេណាបើយើងមិនខំប្រឹងធ្វើទេអ្នកភូមិយើងហើយនឹងប្រសង់យើង កំពុងតែតស៊ូដោយមនសិការពិតប្រកបណាស្រឡាញ់អក្សរសាស្ត្រ ស្រឡាញ់ប្រពៃណីស្រឡាញ់វប្បធម៌របៀបនេះយើងគួរកត់បីគួរកត់បីណាស់ជួយផ្ចង់ផ្ដើមគាត់ឲ្យគោលគំនិតរបស់គាត់ឧត្តមអគតិរបស់គាត់នេះបានសម្រេចណាស់ទើបយើងឈ្មោះថា យើងមើលឃើញនៅសពទុករបស់ប្រជាពលរដ្ឋរបស់យើងយើងមិនបង្ើយកន្តើយយើងមានផលវាសនាបានស្ដីសុខហើយយើងជួយ យើងជួយខ្ញុំកណាធ្វើការអំពាវនាវចាប់ពីថ្ងៃនេះទៅ ហើយនឹងយុទ្ធនាការជាបន្តបន្ទាប់ដើម្បីជួយដល់អ្នកភូមិកណ្រែងហើយនឹងវត្តប្រសង់ហើយនឹងពុទ្ធបរិស័ទនៅវត្តភ្នំសេកហ្នឹងឲ្យតស៊ូឲ្យបានជោគជ័យយើងរាប់ថាយើងត្រូវចេញដំណើរពីនឹងតើណាទៀតណាខ្ញុំកណា បានកំណត់យូរហើយប៉ុន្តែឥឡូវចេញជាកលាសាមកហើយកណាទៀតកលាសាមកហើយគេធ្វើបាបប្រជាពលរដ្ឋយើងនៅទីនោះកាន់តែខ្លាំងទៅខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃ ចឹងយើងមិនអាចអបដៃបានទេត្រូវតែជួយពួកគាត់ខ្ញុំគណាជឿជាក់នៅលើមនសិការប្រជាប្រដ្ឋខ្មែរទាំងអស់នៅលើពិភពលោកខ្មែរក្រមហើយនឹងប្រជាប្រដ្ឋខ្មែរទូទៅនឹងខំប្រឹងពុះពៀបេះពីមាត់ពង្រត់ពីកទៅជួយអ្នកភូមិនៅទីនោះហើយនឹងប្រសង់នៅវត្តភ្នំសេកនោះឲ្យបានជោគជ័យនៅក្នុងការតស៊ូហើយដំណើរនេះវែងឆ្ងាយណាស់បាទដំណើរនេះវែងឆ្ងាយអាជ្ញាធរនេះ ប្រហើនសំដែងពីឆន្ទៈប្រហើនមែនតើណារំលោភបំពានមកលើជនជាតិដើមនឹងកាន់តែធ្ងន់ទៅធ្ងន់ទៅខ្ញុំកណ្ដាលមើលឃើញធ្ងន់ណារឿងនេះធ្ងន់ណាផែនការបំផ្លិចបំផ្លាញចេញមកយ៉ាងច្បាស់កន្លែងតែម្ដងគុណមើលឃើញហ្នឹងបំផ្លិចបំផ្លាញបំផ្លាញឆ្នាំងបាយយើងណាបំផ្លាញឆ្នាំងបាយយើងបិទសេដ្ឋកិច្ចយើងដូចលោកនេះថាតាំងបានមានប្រសាសន៍មិនអញ្ចឹងគឺបំផ្លាញសេដ្ឋកិច្ចទៅឲ្យយើងចោះចាញ់ឲ្យយើងបោះបង់ការសិក្សាអក្សរសាស្ត្រ ហើយនឹងភាសារបស់យើងបៃនៃវប្បធម៌របស់យើងក៏លាយឯងបើគ្មានអ្នកសិក្សាបានអ្នកណា ត្រួតត្រងបាទទៀតបាទហើយគ្មានអ្នកត្រួតត្រងនៅទេអត់ទេអត់ទេអ្នកតអ្នកតពុជអត់មានអ្នកតវាបំផ្លិចបំផ្លាញធ្វើឲ្យយើងខូចខាតទ្រព្យសម្បត្តិធ្វើឲ្យយើងបាត់បង់សេដ្ឋកិច្ចឲ្យយើងផ្ដុំគ្នាមកជួយរឿងក្បិចក្បុកចឹងណារឿងនេះវាមិនតើធ្វើចឹងណា វាគួរគាត់បីវាជូនតំណែងរាប់ខែរាប់ឆ្នាំមុនឲ្យគេដឹងណា គេមុនធ្វើអីនៅក្នុងឆ្នាំក្រោយគេប្រកាសផ្សាយហើយមកពីស្រុកយើងវាអាណាធិបតេយ្យពីដឹងទៅហើយហើយវាចាប់ផ្ដើមសរសេរច្បាប់ហើយវាអនុវត្តវាបំពេញមកលើសិទ្ធិជនជាតិដើមអញ្ចឹងណានៅនេះយើងមើលឃើញជនជាតិដើមគេមានតម្លៃគេដឹងថាជនជាតិដើមតែតែមានការខ្វះខាតបើឯងមកក្រោយឯងឯងកាន់ច្បាប់ឯងកាន់មធ្យោបាយ អំណាចសពគ្រប់បែបយ៉ាងឯងបំផ្លិចបំផ្លាញជនជាតិដើមអស់សេដ្ឋកិច្ចឯងយកដីរបស់ប្រជាពលរដ្ឋជនជាតិដើមឯងមកនៅលើទឹកដី ជនជាតិដើមឯងបំផ្លាញជនជាតិដើមរបៀបនេះទៀតតើឲ្យយើង អត់ទ្រាំបិចបាក់យើងគួរកប់បីអត់ទ្រាំទៀតទេអត់ទេចឹងមិនថាមិនគួរកប់បីអត់ទ្រាំតទៅទៀតទេទៅតែនាំគ្នាតស៊ូជាមួយរដ្ឋអំណាចវៀតណាមឲ្យលកឹកណា តែបានជ័យជំនះណាយើងនាំគ្នាតស៊ូយើងនឹងឈ្នះ ណាប្រជាពលរដ្ឋគាត់ប្រមាណអ្នកគាត់ហ៊ានតស៊ូអញ្ចឹងហើយតើយើងទូទាំងកម្ពុជាក្រមយើងមិនហ៊ានជួយគ្នាយើងឬមួយយ៉ាងម៉េចណាឬមួយយើងទុកឲ្យបងប្អូនយើងយួនធ្វើបាបរបៀបហ្នឹងអត់ទេអត់ត្រូវទុកចឹងទេត្រូវតែនាំគ្នាជួយដាច់ខាតត្រូវតែជួយចឹងម្ដងកន្លែងនោះគឺថាត្រូវតែជួយណាណាយើងមិនអាចពង្រើយកតាយបានទេគុណណាណាអំពាវនាវគឺថាយើងត្រូវតែនាំគ្នាជួយជួយប្រសង់នៅវត្តរលំសេកហើយអ្នកភូមិកន្លែងហ្នឹងបានបាន ទូទៅបើមិនចឹងយើងមិនអាចបដ ாய் បានទេបើបណ្ដោយយើងអប់ដៃហ៎ថ្ងៃមួយខ្មែរក្រមយើងនឹងរលាយវាធ្វើបានកន្លែងហ្នឹងវាធ្វើកន្លែងណាក៏បានដែរណាយើងមិនអនុញ្ញាតឲ្យរដ្ឋអំណាចវៀតណាមធ្វើរបៀបនេះតទៅទៀតទេវាធ្វើវាកាន់តែប្រហើនទៅប្រហើនទៅគូគិតបើយើងម្ចាស់ទឹកម្ចាស់ដីវាមកមកនៅលើទឹកដីយើងហើយវាបំផ្លាញយើងទៀតវាបំផ្លាញតាមចិត្តទៅហើយយើងបើយើងមិននាំគ្នាតស៊ូទេវាកាន់តែ តែបានដៃណានឹងខ្ញុំកណាប្រកាសដាច់ខាតអញ្ចឹងគឺថាត្រូវតែតស៊ូឲ្យដល់ឲ្យដល់ទឹកចុងក្រោយហើយជួយពួកគាត់ណាណាទុកអត់បានទេទុកអត់បានទេអូខេបាទខ្ញុំថែមកន្លែងហ្នឹងតិចដែរខ្ញុំថាខ្ញុំមានអាមានគំនិតមួយថាខ្មែរក្រមយើងឃើញថានៅវត្តនំសេកហ្នឹងជាការងាររងគ្រោះច្រើនជាងគេ ហើយសម្រាប់ថ្ងៃហ្នឹងលោកមិនសូវមានមធ្យោបាយដើម្បីធ្វើការងារអឺដើម្បីបិណ្ឌបាតក៏ដូចជាប្រសងមួយចំនួនហ្នឹងគឺថាខ្វះការរៀនសូត្រខ្វះទីតាំងជាដើមហ្នឹងគួរណាស់តែប្រសង់នៅវត្តនានាដែលនៅក្នុងខេត្តជាដើមហ្នឹងគួរណាស់ទៅជួយអន្តរាគមសរសេរញ៉ាត់ឡើងទៅដល់រដ្ឋាភិបាលវៀតណាមហ្នឹងឲ្យ តាក់ទួងផ្លូវច្បាប់ខាងលើហ្នឹងបើសិនខ្ញុំគិតវិញថាអាអ្នកនគរបាលតូចតាចនៅខាងក្រមហ្នឹងខ្ញុំគិតថាពួកហ្នឹងធ្វើការងារសងសឹកដល់គំនុំហើយហើយអញ្ចឹងទេមិនសូវយកច្បាប់មកអនុវត្តទេអញ្ចឹងគួរណាស់តែប្រសងដែលមាន ចំណេះដឹង គួរសមហ្នឹងគឺប្រសងច្រើនវត្តនៅខេត្តលង្ហោហ្នឹងក៏ដូចជាខេត្តប្រេះតាប៉ែងជាដើមហ្នឹងខំនាំគ្នាចូលរួមដើម្បីបំបែកនៅអាកតា ទាំងឡាយដែលយួនកំពុងតែ យកមកប្រើប្រាស់នៅក្នុងការងាររំលោភសិទ្ធិជាដើមនឹងជាពិសេសយើងឃើញខ្មែរក្រមយើងមួយចំនួនដែលចូលរួមសកម្មភាពតស៊ូដើម្បីបញ្ជីមតិក្នុងការងារទៀមទានៅសិទ្ធិរបស់ខ្មែរក្រមនឹងទៅបានអាជ្ញាធរនៅភូមិឃុំនឹងទៅហាមខត់ដល់ពួកវិនិយោគទុនជាដើមនឹងហាមមិនឲ្យពួកគាត់ទៅធ្វើការជាដើមទៀតអាហ្នឹងជាចំណុចគេគេចាប់ដើម បង្កនៅហានិភ័យដល់ការរស់នៅរបស់យើងប្រចាំថ្ងៃហើយដូច្នេះយើងត្រូវតែនាំគ្នាក្រោកឡើងទៅតាមវិធីសាស្ត្ររបស់យើង គ្រប់កន្លែងទាំងអស់មិននៅ ទំនេរហើយចាំមើលតែភូមិកំរៃនឹងមួយទេគ្រប់កន្លែងជាពិសេខវត្តនៅខេត្តលង្ហោវត្តនៅខេត្តព្រះតាពាំង ជាដើមហ្នឹងដែលខេត្តឃ្លាំងពលាជាដើមប៉ុន្តែខ្ញុំគិតថាខេត្តដែលនៅចិត្តចិត្តហ្នឹងជួយអន្តរាគមបានគួរណានិមន្តទៅសួរសុខទុក្ខគ្នាទៅវិញទៅមកហើយចូលរួមសកម្មភាពហ្នឹងតតែម្ដងបច្ចុប្បន្នណាដូចលោកកំពុងតែមានការងារដោះស្រាយបញ្ហាហ្នឹងមិនតាន់ជីងនាំគ្នានិមន្តទៅជួយចូលរួមចំណែកក្នុងការងារសួរសុខទុក្ខក៏ដូចជាក្នុងការងារអន្តរាគមដល់កន្លែងដែលលោកចាប់យល់ឡានលោកហ្នឹងតែម្ដងអាហ្នឹងជាចំណុចដែលខ្ញុំមើលឃើញថាកន្លែងណាមានមានការគៀបសង្កត់កន្លែងនោះត្រូវតែមានការងើប ឬបំរាស់បានអាចជាជំនះបានបើសិនជាយើងនៅតែបង្ើកន្តើយហើយយើងដាក់តែកិច្ចការរបស់អ្នកណាអ្នកណាធ្វើវាមិនអាចជោគជ័យទៅបានទេអញ្ចឹងការងារគេត្រួតលើយើង វាអាស្រ័យលើយើងកម្រើកបើសិនជាយើងអត់កម្រើកទេការត្រួតពីលើយើងនឹងគេតែងតែត្រួតហើយត្រួតទៀតគេតែងតែតម្រួត លើកាន់តែច្រើនមកលើយើងយើងមិនអាចរើខ្លួនរួចទេអញ្ចឹងបច្ចុប្បន្ននេះយើងមានច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិសិទ្ធិមនុស្ស អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងហើយដែលជាការងាររើខ្លួនយើងដកចេញពីអាសង្គមមួយដែលពុករលួយ សង្គមមួយដែលគៀបសង្កត់ទៅលើសិទ្ធិមនុស្សសង្គមមួយដែលអឺមិនយកច្បាប់មកប្រើច្បាប់មានហើយតែងនៅក្នុងច្បាប់របស់ខ្លួនហើយបែរទៅជាមិនអនុវត្តអនុវត្តទៅតាមផ្ទុយជាមួយនឹងគោលការណ៍របស់ច្បាប់រដ្ឋរដ្ឋមានច្បាប់តឹមតៅបែរទៅជាឲ្យមនុស្សមួយចំនួនតូចនៅក្នុងរដ្ឋអំណាចហ្នឹង យកយកច្បាប់ហ្នឹងយកមកអង្គុយទ្របនៅក្នុងក្រមគូនហើយធ្វើការងារបំពេញទៅលើច្បាប់រដ្ឋហ្នឹងតែម្ដងអញ្ចឹងទី1បំពេញច្បាប់របស់រដ្ឋខ្លួនឯងហ្នឹងផងទី2បំពេញសិទ្ធិមនុស្សដែលអង្គការសហជីវជាតិគេឲ្យ រដ្ឋអំណាចយួនហ្នឹងយកទៅប្រើប្រាស់សម្រាប់ឲ្យប្រជាពលរដ្ឋហ្នឹង រស់នៅគេហៅថាសុំបណ្ដាំងហើយអញ្ចឹងសុំបណ្ដាំងមិនគឺរស់ស្មារតីគ្នាមិនបើសិនតែយួននៅតែគៀបសង្កត់មកលើខ្មែរក្រមអញ្ចឹងអញ្ចឹងកាលណាខ្មែរក្រមរស់អត់បានរបៀបហ្នឹងទៀតច្បាស់ជាខ្មែរក្រមហ្នឹងត្រូវងើបទាំងអស់ហើយខ្មែរក្រមហ្នឹងច្បាស់ជាថ្ងៃណាមួយបើសិនតែរដ្ឋអំណាចយួនមិនប្រែមិនប្រែ មិនកែគោលនយោបាយអស់ទាំងហ្នឹងទេខ្ញុំជឿជាក់ថាអង្គការសហប្រជាជាតិក៏គេមិននៅសំណុកជាមួយនឹងយួនដែរទី1គេនឹងអាចយកយួនទៅប្រមាណនៅផ្លូវច្បាប់ណាមួយនោះ គឺគេអាចធ្វើការងារទៅតាមគោលនយោបាយទូតរបស់គេចំពោះខ្មែរក្រមយើងត្រូវតែធ្វើវិធីសាស្ត្រណាដែលយើងអាចដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់យើងពីព្រោះយើងយើងរស់អាស្រ័យមានអាហារភោជនហ្នឹងសម្រាប់ចិញ្ចឹមជីវិតយើងជារៀងរាល់ថ្ងៃបើសិនដល់ណាគេកាត់បន្ថយនៅអាសេដ្ឋកិច្ចរបស់យើងអស់រលីងទៅហើយយើងដូចតែយើងគេយកចងដៃឲ្យដាក់ក្រោមដើមឈើអញ្ចឹងមិនឲ្យយើងទឹកមិនឲ្យយើងបាយសួរថាយើងរស់ចិញ្ចឹមជីវិតដល់ពេលណាកើតអញ្ចឹងទេខ្ញុំអំពាវនាវដល់ វត្តអារាមដែលនៅជុំជុំនឹងប្រជាពលរដ្ឋដែលនៅជុំជុំនឹងធ្វើដូចលើកមុនអញ្ចឹងភូមិកំរែងមានបញ្ហាយុវជនបើកម៉ូតូបើកឡានទៅចូលរួមចំណែកក្នុងការងារសួរសុខទុក្ខក៏ដូចជាក្នុងការងារតវ៉ានៅអ្វីមួយជាចំណុចដែលយើងត្រូវតែធ្វើបើសិនជាយើងមិនធ្វើទេទុកឲ្យតែភូមិកំរែងឬក៏វត្តរំសេកវាមិនអាចជោគជ័យទៅបានទេនឹងជាចំណុចដែលខ្ញុំមានគំនិតសម្រាប់បណ្ដោះឲ្យយុវជនយើងក៏ដូចជាប្រសង់ដែលជាសាមណាយុវសាមណាជាដើមនឹង ចូលរួមចំណែកក្នុងក្នុងការងារតវ៉ាតវ៉ាមិនមែនសម្រាប់ពួកខ្ញុំអ្នកនិយាយទេតវ៉ាសម្រាប់ការរស់នៅ របស់យើងប្រសងក៏ដូចជាពុទ្ធបរិស័ទនៅទីនោះតែម្ដងអញ្ចឹងការងាររីកចម្រើនទៅបានការងារលូតលាស់ទៅបានអាស្រ័យយើងជាអ្នកដាំដោះវាបើសិនជាយើងមិនដាំមិនដោះវាទេយើងមិនស្រោចទឹកទេវាមិនអាចលូតរីកលូតលាស់បានទេនឹងជាចំណុចដែលខ្ញុំមានគំនិតឲ្យខ្មែរយើងត្រូវតែចេះពិចារណា ទោះបីចំណាយពេលវេលាតែមួយថ្ងៃក៏វិជ្ជាការងារចូលរួមចំណាយក្នុងការងារបំពេញកាតព្វកិច្ចរបស់យើងជាខ្មែរក្រមមួយដែរទោះបីឆ្ងាយឬក៏ជិតយើងចំណាយពេលវេលាតែមួយថ្ងៃឬក៏ពីរថ្ងៃយើងទៅចូលរួមសួរសុខទុក្ខនឹងជាចំណុចមួយដែលយើងចូលរួមយ៉ាងហោចក៏ទេសួរសុខទុក្ខដែរយ៉ាងហោចក៏ផ្ដល់លោកគំនិតអ្វីមួយឲ្យពួកគាត់មានមានកម្លាំងកាយកម្លាំងសម្បទាឡើងសម្រាប់តតាំងជាមួយនឹងអំពើយងខ្នងរបៀបហ្នឹងយើងមិនអាចទទួលយកបានទេនឹងជាចំណុចដែលខ្ញុំកណាជូនជាគំនិតហើយគំនិតដែលខ្ញុំកណាមានហ្នឹងសប្តាហ៍ យួនគេមិនត្រឹមតែធ្វើប៉ុណ្ណឹងទេបើសិនតែព្រះអង្គលើកឡើងមិនអញ្ចឹងបើសិនតែគេធ្វើកន្លែងនឹងបានកន្លែងណាងើបក៏គេធ្វើអញ្ចឹងដែរវានឹងវានឹងវានឹងបណ្ដាបណ្ដារហូតដល់ ពេញប្រទេសប្រទេសវៀតណាមហ្នឹងតែម្ដងឲ្យកន្លែងណាមានខ្មែរវាទៅរំលោភខ្មែរនៅទីនោះតែម្ដងហ្នឹងជាចំណុចដែលយួនគេចង់ធ្វើយើងហ្នឹងគឺគំនិតយើងហ្នឹងយើងមើលឃើញតែចំណុចអស់ទាំងហ្នឹងអូខេអរគុណតាំងឥឡូវយើង live បានជិត1ម៉ោងហើយយើងផ្ដល់ជាសំណួរដល់ប្រិយមិត្តរបស់យើងដែលចង់សួរក្នុងវេទិការបស់យើងសូមមេត្តាចោះជា comment នៅក្នុង comment ខាងក្រោម ជាមតិយោបល់ក្នុងការសួរសំណួរទៅវាគ្មិនរបស់យើង ពីព្រោះប្រធានបទរបស់យើងគឺយើង បានបដោតអារម្មណ៍ទៅលើការរំលោភឬក៏ការរឹបអូសម៉ូតូកង់3របស់ប្រសង់ដែលនិមន្តតបិនបាតរឹបអូសតាំងពី បាតប្រសង់ចានស្រាក់ប្រសង់ហើយនឹងយានយន្តទាំងអស់ដែលប្រសង់លោកនិមន្តបានបាទហ្នឹងត្រូវបានរឹបអូសទាំងអស់ឥឡូវប្រសង់ខ្វះខ្វះយានយន្តខ្វះមធ្យោបាយធ្វើដំណើរ ឥឡូវនេះមានបរិស័ទជួយ ផ្នែកខាងទូកហើយនឹងម៉ូតូម៉ាស៊ីនម៉ាស៊ីនម៉ាស៊ីនឥឡូវនេះសូមវាគ្មិនរបស់យើងសំណួរចង់សួរយ៉ាងណាសូមមេត្តាចូលក្នុងខ្ទង់ខមមិនណោលហេងហួតបានចូលមកហើយលោកហេងហួតសួស្តីមានគេចូលច្រើនសួរច្រើនតែយើងតាមឲ្យសួរទេណា មែនតែលោកហេងហួតថាមានតែប្រជាពលរដ្ឋខ្មែរក្រោមរួមគ្នា ក្រោកឡើងចេះជួយគ្នា មានរឿងអ្វីនាំគ្នា ទៅជួយគ្នា ទៅ100នាក់1000នាក់យូរវាធ្វើអីយើងមិនកើតទេយុវជន ខ្មែរក្រោមធ្វើជាយុវជនសកម្មត្រូវហើយករណីលោកនឹង អឺយើងធ្លាប់ មានហើយដោយប្រសងយើងធ្លាប់ធ្វើបាតកម្មឆ្នាំ2007គាត់នៅវត្តខ្លាអឺរឿងនេះខ្ញុំកណាគិតថាបើឥឡូវវាចូលទៅដល់វត្តហើយណាវាវាចាប់ផ្ដើមគៀបសង្កត់ប្រសងវាធ្វើចេញមុខណាធ្វើរឿងហ្នឹងហើយបើប្រសងយើងនៅស្ងៀម ប្រសង់ខ្មែរក្រមទាំងអស់នៅស្ងៀមទេជាង400វត្តណាទាំងមន្ត្រីសង្ឃទាំងអីហ្នឹងនៅស្ងៀមមិនជួយដោះស្រាយរឿងប្រសង់ទេមន្ត្រីសង្ឃទាំងអស់ហ្នឹងចោលមសៀរណាខ្ញុំកណាខ្ញុំកណាចោលអញ្ចឹងនៅក្នុងមានសើងុកវិនហើយនឹងព្រះអង្គដាវញើកណាកណាព្រះអង្គដាវញើបើសិនណាព្រះអង្គពីរអង្គនឹងនៅស្ងៀមឲ្យអាញាធរយួនទៅធ្វើបាប ធ្វើទុកបុកម្នេញប្រសង់ខ្មែរក្រមចឹងហើយលោកនៅស្ងៀមឈ្មោះថាមន្ត្រីសង្ឃខ្មែរនៅឯកម្ពុជាក្រមនឹងចំជាតិហើយចឹងប្រសង់ខ្មែរក្រមគួរកប់3រៀបជាកម្មវិធីបញ្ចេញមតិណាណាកម្មវិធីសំដែងមតិបង្ហាញថារដ្ឋអំណាចចាប់ដើមគៀបសង្កត់ប្រសង់ខ្មែរក្រមណាប្រសង់ជនជាតិដើមខ្មែរក្រមណា អានឹងចូលទៅនៅលើសិទ្ធអឺស្ដីអំពីសិទ្ធិជនជាតិដើមនឹងសិទ្ធិវិជ្ជាណាយើងយើងមានសិទ្ធិទ្រទ្រង់នៅពុទ្ធសាសនាទៅតាមបែបប្រពៃណីរបស់យើងណាអញ្ចឹងណាប្រពៃណីរបស់យើងត្រូវដើរបិណ្ឌបាតដោយមជ្ឈបាយនឹងពីដើមមកអ្នកឯងបំផ្លាញ កាត់ជើងរបស់យើងមិនឲ្យយើងទៅដើរបណ្បាទាំងឆ្នាំបាយយើង បង្កលក្ខណៈឲ្យមានការកាន់តែលំបាកទៅលំបាកទៅ ខាតការងារប្រជាប្រដ្ឋខាតការងារប្រជាប្រដ្ឋសម្រាប់បកបកើនផល ទៅមកជួយការងារដែលគេមិនសមគេអាចចាំនៅផ្ទះបានធ្វើឲ្យរំខានសពគ្រប់បែបយ៉ាងនិយាយរួមគឺបំផ្លាញសេដ្ឋកិច្ចរបស់អ្នកភូមិទាំង8ហ្នឹងណាផ្លានសេដ្ឋកិច្ចភូមិភ្នោ ភូមិចុងអបេចោភូមិពេញសងភូមិបល័យភូមិបេឈូកតុងហឹងត្បូងតុងហឹងជើងហើយភូមិកណ្ដែងណា8ភូមិធ្វើបាបពួកគេក្នុងការឧបត្ថម្ភប្រសង់ដែលជាជាងឲ្យគេគ្រាន់តែចាំប្រសង់នៅនៅតាមកន្លែងរបស់គេឥឡូវធ្វើឲ្យគេលំបាកធ្វើឲ្យគេដើរឡើងធ្វើឲ្យគេលំបាកអានឹងអានឹងចោលពេលវេលារំខាននៅការបង្កបង្កើនសេដ្ឋកិច្ចនៅក្នុងប្រទេសនៅក្នុងក្រមគ្រួសារ បំផ្លាញសេដ្ឋកិច្ចប្រជាជនជាតិដើមមកតំបន់ហ្នឹងមកកន្លែងហ្នឹងមកភូមិហ្នឹងបើព្រះអង្គដាវញើឲ្យព្រះអង្គសឹងមកវិញនៅនៅពងើយកន្តើយទេនឹងព្រះអង្គពីរអង្គហ្នឹងប្រទេសផ្ដាស់ហើយកណាថាចោមសៀតបណ្ដោយណាហើយចោះចេញទៅចោះចេញពីតំណែងហ្នឹងកុំធ្វើមន្ត្រីសង្ឃរបៀបហ្នឹងទៀតបើមិនជួយ អន្តរាគមប្រសាងខ្មែរទេប្រសាងខ្មែរក្រមទេព្រះអង្គគ្មាន សមត្ថភាព ហើយគ្មានតម្លៃសម្រាប់ឲ្យខ្មែរក្រមគ្រប់ទេ ត្រូវចោះចេញពីការងារហ្នឹងណាត្រូវតែជួយដោះស្រាយបញ្ហាហ្នឹងឲ្យបានបើមិនជួយដោះស្រាយបញ្ហាហ្នឹងទេឲ្យប្រសង់ខ្មែរក្រមយើងទាំងអស់ទាំងយុវជនខ្ញុំគណៈគ្រប់គ្រងគណិតលោកនេះចាញ់តាំងចាត្រូវនាំគ្នាទៅសួរសុខទុក្ខឲ្យផ្ដាល់នៅការឧបត្ថម្ភណាទៅដល់ប្រសង់វត្តនំសេកដើម្បីជួយទ្រទ្រង់ឲ្យមនសិការជាតិមួយនេះមានតម្លៃហើយតស៊ូឲ្យបានជោគជ័យនៅក្នុងកិច្ចការហ្នឹងណា មិនអាចឲ្យគេរំលោភបំពានដោយរបៀបហ្នឹងទេហើយហើយបំបត្តិឲ្យអស់យើងធ្វើឲ្យបានជោគជ័យក្នុងកិច្ចការហ្នឹងឲ្យរដ្ឋអំណាចវៀតណាមត្រូវតែបែកគំនិតមកយកចិត្តទុកដាក់ហើយត្រូវទំនុកម្រងប្រសងខ្មែរក្របដោយវិធីនេះណាមិនឲ្យមើងងាយជនជាតិដើមដោយវិធីនេះបានទៀតទេគឺថាត្រូវបំបត្តិការមើងងាយនោះឲ្យដាច់ឆ្លាស់ពីថ្ងៃហ្នឹងតើបើយើងមិនចាប់ដើមធ្វើទេយើងមានបញ្ហាក្នុងថ្ងៃអនាគត ព្រោះឥឡូវវាចូលកាន់តែជ្រៅទៅជ្រៅទៅហើយយើងនិយាយតាំងពីយូរហើយតាណាថាវាបោះចំហៀនចូលមកអុកក្លុកវត្តយើងហើយឥឡូវវាចាប់ណាវាចាប់ដើមចាប់ផ្ដាច់អលង្ការបិណ្ឌបាតរបស់យើងឃើញទេវាបិណ្ឌបាតជាគំនុំអូវាចាប់ដើមធ្វើជាគំនុំណាជារបៀបគំនុំយើងប្រព្រឹត្តអំពើសុចរិតទៅតាមប្រពៃណីហើយគេមរតកយើងធ្វើតែអញ្ចឹងជាពុទ្ធបរិស័ទលោកត្រូវការប្រសងទៅបិណ្ឌបាត ទៅដល់ភូមិឋានរបស់គាត់គុណចាស់សើលើកឡើងថាវារឹតបន្តឹងវាធ្វើបាបតាមជំនាញត្រូវទេណាណានេះជាវិធីជំនាញយកផ្លូវច្បាប់មកខាងអញ្ញាធរផ្នែកខាងរថយន្តផ្នែកខាងផ្លូវទឹកផ្លូវគោកនេះវាធ្វើតាមហ្នឹងណាវាធ្វើអញ្ចឹងវាផ្ដាច់ជើងយើងវាផ្ដាច់សេដ្ឋកិច្ចយើងហើយបើយើងនៅពង្រើយកន្តើយយើងមិនជួយគ្នាទេវាធ្វើម្ដងមួយម្ដងមួយមួយកន្លែងម្ដងមួយកន្លែងហើយវាលើកគ្នាទៅធ្វើណាឥឡូវយើងនាំគ្នាទៅជួយគ្នាយើងវិញ វាវាចេះរួម គ្នាវាវាមកគ្នា វា4 10 20នាក់ណាហើយវាមកទាំងឡានហ្មងវាមកខត់រត់មួយ មនុស្សតែ2នាក់គេធ្វើគ្រប់ហើយគ្រូវាមកទាំងឡានហ្មងហើយគ្នាវាមកម៉ូតូទៀតវាមករួបគ្នារួមគ្នាហើយតើប្រជាពលរដ្ឋខ្មែរក្រោមតាអស់ទៅមិនបានមិននាំគ្នាទៅជួយប្រសងតនុំសេកមិនបានមិនរួមសាមគ្គីជួយ គ្នាក្នុងពេលដែលដែលអាជ្ញាធរវាលើកគ្នាមកទាំងវងចាប់យើងនេះ ដូចវានាំទៅនាំគ្នាទៅពាត់យើងក្រៃនៅនោះទៅវានាំគ្នាទៅ100នាក់ហើយយើងមិននាំគ្នាជួយហេតុអ្វីយើងត្រូវនាំគ្នាជួយគ្នាយើងដែរបើយើងអត់ជួយអត់បានទេណាទាំងយើងនៅខាងក្រៅហ្នឹងយើងក៏ត្រូវជួយផ្នែកស្មារតីជាថាវិការឧបត្ថម្ភណាខ្ញុំធ្វើជួយពីថ្ងៃនេះទៅណាជួយស្រុកខ្មែរក៏ជួយបានដែរយើងនឹងយុទ្ធនាការជួយប្រសង់នៅវត្តនំសេកហើយនឹងអ្នកភូមិកណ្ដាលកណ្ដាលនិយាយនិយាយទៀតហើយអំពាវនាវញាតញោមទាំងអស់ បងប្អូនទាំងអស់ទាំងប្រសង់និយាយទៅយើងជួយគ្រប់កន្លែងតែតែមានវិបត្តិប៉ុន្តែមានបញ្ហានេះរឿងនេះគឺកំពុងតែរឿងធំឯងគាត់វាលូកដៃចូលមកជីកជន់វាមកជន់ធ្លីហ្មងមានជីកជន់នេះវាជន់ធ្លីបណ្ដោយវាធ្វើក្នុងនៃមើងងាយមើលថោកហើយមើលសង្គមខ្មែរក្រមយើងបណ្ដោយអាជ្ញាធរយួនវាចាប់ផ្ដើមពើងទ្រូងឲ្យប្រហើនបណ្ដោយណាហើយយើងមិនបណ្ដោយឲ្យវាប្រហើនរបៀបនេះទេយើងជាជនជាតិដើមណា យើងម្ចាស់ទឹកម្ចាស់ដីពូជដំបូងអ្នកម្ចាស់ទឹកម្ចាស់ដីយើងបណ្ដោយអត់បានទេថាបណ្ដោយអត់បានតែម្ដងគុណណាត្រូវតែជួយត្រូវតែជួយប្រសងវត្តនំសិចក្នុងការតស៊ូមួយជំហានហ្នឹងឲ្យបានណាទេបើមិនជួយអត់បានទេមិនជួយអត់បានទេយួនចាប់ដើមមើលងាយយើងមែនទេណាវាចូលមកដល់វត្តហ្នឹងវាអស់ហើយគុណ នេះគឺជាប្រទាយចុងក្រោយរបស់ខ្មែរក្រមនៅវត្តហ្នឹងទៅតាមវត្តគឺជាប្រទាយចុងក្រោយរបស់ខ្មែរក្រមហើយសម្រាប់ទប់ទល់ជាមួយការរំលោភបំពានឆ្លៀនពៀនរបស់យួនឥឡូវវាចូលមកដល់ប្រទាយយើងហើយណានិយាយយូរហើយថានេះគឺជាប្រទាយចុងក្រោយរបស់ខ្មែរក្រម វត្តអារាមលោកចត្រាលោកចត្រាគាត់សួរយកទៅចត្រាគាត់បានសួរថាតើអាហេតុផលកើតឡើងដូចចឹងតើយើងទាំងអស់គ្នាហ្នឹងនៅខាងក្រៅឬក៏ក្នុងស្រុកតើធ្វើយ៉ាងម៉េចដើម្បីកុំឲ្យកើតរឿងអស់ទៅនឹងឡើងទៀតខ្ញុំថាកិច្ចការងារដែលយើងធ្វើហ្នឹងយើងកំពុងនិយាយហ្នឹងហើយយើងនិយាយគឺយើងណែនាំឲ្យអឺគំនិតបងប្អូនយើងនឹងផុសឡើងអំពីហេតុផល អឺកិច្ចការមួយចំនួនដែលជាកំហុសរបស់រដ្ឋាភិបាលយួនហ្នឹងគឺមិនមែនកំហុសរបស់រដ្ឋាភិបាលយួនគេអ្នកធ្វើខុសទេគេបង្កើតអាកិច្ចការងារហ្នឹងឡើងដើម្បីឲ្យខ្មែរក្រមយើងអស់អស់អស់កិច្ចការងារមួយចំនួនធ្វើយើងអាចជាប់នៅអវ័យមួយដែលយើងអាចបន្ទូសរាយយើងចេះតែក្តាមក្តីក្តាមក្តីក្តាមជាមួយគេរហូតចឹងយើងបាត់នៅសេដ្ឋកិច្ចយើងបាត់ពេលវេលាទៅធ្វើការអាហ្នឹងជាការងារគឺអូនឡាញពេលវេលាយើងឲ្យយើងហ្នឹង កិច្ចការងារប្រជាប្រដ្ឋនឹងជាប់ចំពះជាមួយរឿងរ៉ាវតូចតាចតូចតាចហ្នឹងរហូតគ្រប់កន្លែងទាំងអស់គឺថាជាវិធីសាស្ត្ររបស់គេក៏ប៉ុន្តែវិធីសាស្ត្ររបស់យើងយើងត្រូវតែមានវិធីសាស្ត្រទប់ស្កាត់ដែរទី1យើងហៅបងប្អូនយើងទៅជួយជួយគ្នាហ្នឹងទី1ទី2ទៀតយើងនឹងនឹងផ្ដល់នៅគណិតទាំងអស់ហ្នឹងយើងនឹងផ្ដល់ជាជាជាមធ្យោបាយទៅដល់អង្គការសហជីវជាតិដូចជាលើកហើយជាច្រើនលើកអញ្ចឹង អង្គការសហជីវជាតិបានបញ្ជូនអ្នកដែលឯកទេសច្បាប់ក៏ដូចជាអន្តរសាសនាហ្នឹងទៅជួបជាមួយយុវជនយើងជាដើមហ្នឹងយើងតែងតែប្រើវិធីសាស្ត្រហ្នឹងដដែលដដែលដើម្បី report ដើម្បីបញ្យល់ទៅឲ្យអង្គការសហជីវជាតិឲ្យគាត់យល់ដឹងអំពីអឺការរំលោភលើខ្មែរក្រមនៅ តែមានបន្តជានិច្ចកាលមិនទាន់ចប់ទេហើយបើសិនតែយួន កំពុងតែអង្គុយនៅក្នុងអង្គការសហជីវជាតិ តំណាងឲ្យសិទ្ធិមនុស្សអន្តរជាតិមានន័យថាយួនត្រូវតែកែប្រែនៅចំណុចមួយចំនួនអស់ទាំងហ្នឹងបើសិនមិនកែប្រែទេខ្មែរក្រមនឹងតស៊ូតស៊ូបដិញ្ញាតស៊ូទៅតាមអឺមតិរបស់យើងដែលយើងអាចធ្វើទៅបានដោយអហិង្សាมันចាំបាច់ប្រើហិង្សាជាមួយនឹងយួនទេប៉ុន្តែយើងធ្វើវិធីសាស្ត្រដូចដូចដូចប្រសងតវ៉ារបៀបអហិង្សាអញ្ចឹងទី1ទី2ទៀតយើងនៅក្នុងក្នុងស្រុកនាំគ្នាចូលរួមឲ្យបានច្រើន ជាចំណុចកែប្រែនៅចំណុចវិជ្ជមានរបស់យួនហ្នឹងយើងត្រូវតែធ្វើកិច្ចការងារមួយចំនួនដូចយើងបានលើកឡើងហើយអំពាវនាវអញ្ចឹងហើយយើងនៅក្រៅស្រុកក៏យើងរៀបរាប់នៅរឿងព្រឹត្តិការណ៍ទាំងអស់ហ្នឹងកើតឡើងសម្រាប់ឲ្យអឺសហព័ន្ធខ្មែរក្រមយើងយល់ដឹងអំពីការងាររំលោភសិទ្ធិមកលើយើងជាដើមហ្នឹងឲ្យបញ្ជូនឯកសារទាំងអស់ហ្នឹងទៅលើឲ្យអង្គការសហជីវជាតិគេពិនិត្យមើលថាយួនមិនតាន់គ្រប់សិទ្ធិគ្រប់គ្រាន់ទេ มันដូចជាប្រទេសមួយចំនួនដូចជាអូស្ត្រាលីជាដើមនោះគឺគោរពគឺគោរពពិតមែនមិនមែនគោរពតែមាត់ទេអញ្ចឹងគេគ្រប់ទៅតាមផ្លូវច្បាប់ផងទៅតាមឯកសារផងទៅតាមកិច្ចការងារសកម្មភាពជារៀងរាល់ថ្ងៃផងអាហ្នឹងជាចំណុចដែលយើងចង់តបទៅលោកចត្រាហ្នឹងគាត់សួរថាកាត់មិនចង់ឃើញរឿងហ្នឹងកើតឡើងទេទេយើងត្រូវធ្វើអ្វីអញ្ចឹងចំណុចដែលយើងធ្វើបានហ្នឹងគឺយើងធ្វើប៉ុណ្ណឹងឯងបើសិនតែយើងធ្វើការងារទៅតាមហឹង្សាយើងមិនអាចធ្វើបានទេព្រោះបច្ចុប្បន្នហ្នឹងអង្គការសហជីវជាតិគេមិន គ្រប់គ្រងនៅគំនិតហឹង្សាទេហើយយើងក៏មិនចង់ឲ្យបងប្អូនយើង ប្រើហឹង្សារវាងគ្នានឹងគ្នានៅប្រទេសជាមួយគ្នាដែរប្រទេសមួយដែលរស់នៅជុំគ្នាវាហាក់បីដូចជាសាច់សាលោហិតរស់រួមគ្នាអញ្ចឹងក៏ប៉ុន្តែយួនទេតើដែលគេមិនមិនមិនឲ្យតម្លៃទៅលើខ្មែរក្រមជាសាសជាតិរួមគ្នារស់នៅក្នុងប្រទេសតែមួយគ្នាគេបានតែនិយាយថាអឺវៀតណាមលមោកអញ្ចឹងតោកលមោកអញ្ចឹងណាគេឲ្យឈ្មោះនឹងមែនក៏ប៉ុន្តែ សេចក្តីប្រាថ្នារបស់គេមានចឹងទេគេឲ្យតែពះសម្ដីខាងក្រៅទេប៉ុន្តែក្នុងចិត្តសេចក្តីប្រាថ្នារបស់គេគេចង់ឲ្យតែខ្មែរក្រមបាត់ចេញពីកែវភ្នែករបស់គេអាហ្នឹងជាចំណុចដែលខ្មែរក្រមយើងត្រូវយល់ពីយុទ្ធសាស្ត្ររបស់យួនត្រូវយល់ពីគំនិតទឹកចិត្តរបស់យួនឲ្យជ្រៅនៅក្នុងសន្តានចិត្តរបស់យួនអញ្ចឹងពេលខ្លះគេធ្វើមកលើយើងអាទង្វើអស់ទាំងយ៉ាងដែលយើងមើលឃើញយើងត្រូវតាមដានមើលតែចរិតរបស់យួនហ្នឹងជាចរិតយ៉ាងម៉េចយើងនឹងឃើញយើងនឹងឃើញថាអូអឺប៉ប៉ែបរោះយើងនិយាយប្រាប់យើងយើងមិនជឿ យើងមិនជឿក្រោយពីពេលពួកគាត់ស្លាប់បាត់បង់ជីវិតអស់ទៅនៅបន្សល់មនសកម្មមកដល់យើងទៀតឥឡូវហ្នឹងវាវាវាវាអស់អ្វីក្រៅពីដល់ធ្លាក់មកដល់លើចំនួនពួកយើងថ្មីឯងចំនួនពួកយើងថ្មីគេធ្វើ គេយួនគេប្រើវិធីសាស្ត្រថ្មី វិធីសាស្ត្រថ្មីហ្នឹងគេរៀបដូចជាតែកមួយអញ្ចឹងឲ្យយើងដើរចូលក្នុងតែកហើយគេចាប់ដើមគេតែកយើងយល់តែម្ដងជាពិសេសខ្មែរក្រមឥឡូវហ្នឹងគេធ្វើការងារទប់ស្កាត់យើងទី1គឺថាឲ្យយើងហ្នឹង អស់នៅសេដ្ឋកិច្ចតែម្ដងកាលណាយើងអស់សេដ្ឋកិច្ចមនុស្សកាលណាឃ្លានអឺគឺអត់មានធ្វើអីកើតទេអញ្ចឹងចំណុចដែលយើងត្រូវធ្វើចេះគ្រប់គ្រងគ្នា ចេះរំលែកនៅការ សុកទុកជាមួយគ្នាឧទាហរណ៍វត្តតនំសេកគ្មានចង្ហាន់វ៉ាន់ច័ន្ទសម្រាប់ប្រកេនលោកយើងវត្តដតីដតីដែលអាចទៅបានហ្នឹងលោកមានមានវិធីសាស្ត្រច្រើនណាស់តែប្រសងអាចទិញអង្គឬក៏ទិញវត្ថុផ្សេងផ្សេងទិញទិញមានបច្ច័យ4ហ្នឹងយកទៅប្រកេនលោកក៏បានដែរលោកអាចទិញអង្គទិញឯនៅទីនោះលោកអាចដាំដាំដាំស្លនៅក្នុងវត្តបានហើយបច្ចុប្បន្ននេះយើងឃើញថាតនំសេកហ្នឹងមានលោកជាង20អង្គហ្នឹងគឺថាខ្វះថាបកាខ្វះខាតច្រើនមែនទេហ្នឹងជាចំណុចមួយ យើងចង់តបទៅលោកចត្រាថាអាហ្នឹងជាជាជាវិធីសាស្ត្ររបស់យើងយើងមិនចង់ឲ្យគំនិតហ្នឹងរឿងរ៉ាវហ្នឹងកើតឡើងទៅវត្តដតីទៅបានយើងខំប្រឹងបញ្យល់ឲ្យញាតញោមយើងក៏ដូចជាប្រសងទាំងអស់អង្គជាពិសេសប្រសងដែលមានស្នាដៃជាមួយនឹងរដ្ឋាភិបាលវៀតណាមហ្នឹងប្រសងដែលចូលរួមគ្រប់គ្រងជាមួយនឹងរដ្ឋាភិបាលវៀតណាមនោះគួរណាស់តែកែប្រែគំនិតមួយចំនួនព្រោះខ្មែរក្រមយើងនៅអត់រំសេកអត់មានខុសស្អីជាមួយនឹងច្បាប់រដ្ឋវៀតណាមទេលោកគ្រាន់តែបានបាទ គ្រាន់តែធ្វើការងារមួយចំនួនសម្រាប់ចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃបែរទៅជារដ្ឋាភិបាលវៀតណាមហ្នឹងទប់ស្កាត់មិនឲ្យខ្មែរក្រមហ្នឹងអាចប្រព្រឹត្តទៅបានយ៉ាងយ៉ាងស្រួលហ្នឹងជាចំណុចមួយយើងយើងយើងកំពុងតែធ្វើអូខេគុណចាស់មានឃើញសំណួរបន្តតិចយ៉ាងម៉េចលោក entertainment មានឃើញ entertainment គាត់មានប្រសាសន៍ គាត់សួរពីរឿងមន្ត្រីសង្ឃហ្នឹងតើអស់ហើយស្ងៀមបង្ហើយកន្តើយអញ្ចឹងតើគួរធ្វើយ៉ាងម៉េចយើងគួររំលឹកយ៉ាងម៉េចរឿងមន្ត្រីសង្ឃអញ្ចេះអឺខ្ញុំកណាមិនដឹងគាត់ប្រសាប់អី entertainment ជា entertainment ហើយជាប្រសាប់អីអញ្ចឹងតែអញ្ចេះគណៈតំណាង entertainment យើងនិយាយថាមន្ត្រីសង្ឃដែលនៅខេត្តព្រះសីមានព្រះអង្គដៅញើណាហើយនៅខេត្តលង្ហោមានសឹងអុកវិញ ណាណាព្រះអង្គសឿងអវិនក៏ដោយព្រះអង្គដាវញើនឹងក៏ដោយគូចប់នឹងក៏ដោយគឺថាព្រះអង្គគួរតែមិនគួរតែទេត្រូវតែមកត្រូវតែត្រូវតែមករឿងអ្វីដែលព្រះអង្គជាប្រសង់ខ្មែរហើយទៅធ្វើតាមប្រសង់ប្រសង់យួនហើយនឹងអាញាធរយួនឲ្យទៅថា កាលនោះគណៈឃើញមានយោឡានយោអីចង់ស្ទូចព្រះអង្គស្ទូចអីចេញចរាចរណ៍ទៀតហេតុអីបានធ្វើអញ្ចឹងហេតុអីបានការត្រួតត្រងនៅវប្បធម៌អរិយធម៌របស់ខ្មែរក្រមបែជាទៅចូលដៃជាមួយគេចង់ផ្លិចផ្លាញចង់ទប់ស្កាត់ នៅការកសាងឆ្លើយចត់ទៀតហើយ ក្នុង ពេលដែលគេចាប់ផ្ដើមធ្វើបាបប្រសង់ជន់យកជើងមកជន់ឈ្លីនៅការត្រួតត្រងបិណ្ឌបាត របស់ព្រះសង្ឃដោយគ្មានការជូនតំណែងជាមុនរបៀបនេះឲ្យព្រះអង្គនៅស្ងៀមរឿងនេះមិនចាំបាច់គេរាយការណ៍ទៅឲ្យព្រះអង្គដឹងទេព្រះអង្គត្រូវតែក្នុងនាមជាមន្ត្រីសង្ឃព្រះអង្គត្រូវដឹងព័ត៌មានគ្រប់កន្លែងទាំងអស់មកអំពីនេះជាអាណាខេតរបស់ខ្លួនដែលខ្លួនគ្រប់គ្រង យើងឡើងគេឲ្យឡើងធ្វើជាមន្ត្រីសង្ឃទៅតំណាងឲ្យយួនតំណាងឲ្យខ្មែរក៏ដោយវាត្រូវតែដឹងសុកទុករបស់ប្រសងខ្មែរក្រម ព្រោះលើកមកតែពីរអង្គនឹងថាមើលកន្លែងហ្នឹងណាហើយបើលើកមកដូចទីងម៉ងដដែលអញ្ចឹងធ្វើការបំរើតយួនអញ្ចឹងដដែលយើងវាអត់ត្រូវគ្រប់គ្រងប្រសង់របៀបហ្នឹងណាឡើងមកធ្វើជាទីងម៉ងចោលមសៀតដូចគេឲ្យចាំចាបអញ្ចឹងទៅបានប្រយោជន៍អីបានប្រយោជន៍អីសម្រាប់ខ្មែរក្រមហើយមានឈ្មោះអីអាចសំនៅក្នុងវត្តដែលដូនតាខ្មែរក្រមសាងសង់ទេអត់សំទេទៅចេញពីហ្នឹង ទៅនៅជាមួយយួនទៅសុខដុមរមនាអីរស់នៅជាមួយយួនហ្នឹងទៅហ្នឹងហើយវត្តហ្នឹងវត្តខ្មែរក្រោមទៅវត្តមួយនៅហាណូយហ្នឹងយួនគេធ្វើវត្តមួយនៅហាណូយទៅនៅហ្នឹងទៅកុំនៅឆាន់ចង្ហាន់របស់ខ្មែរក្រោមកុំនៅនៅលើទ្រព្យសម្បត្តិបូជនីយដ្ឋានដែលពលឹងវិញ្ញាណរបស់ខ្មែរក្រមដូនតារបស់ខ្មែរក្រមបានសាងសង់យើងនៅលើទីដែលទីឋានដែល ដូនតាខ្មែរក្រមបបពបរោះខ្មែរក្រមសាងសង់ ទៅតែធ្វើការបំរើឲ្យផលប្រយោជន៍ខ្មែរក្រោមมันអាចធ្វើការបំរើផលប្រយោជន៍រដ្ឋវៀតណាមដែលមានបំណងបំផ្លាញនៅវប្បធម៌អាយធម៌បាក់ពេលក្រោមឡើយខ្ញុំកណាសូមប្រកិតតំណឹងទៅព្រះអង្គដាវញើឲ្យព្រះអង្គសឹងអវិនចឹងណាកុំថាខ្ញុំប្រគុណណានិយាយដោយសម្ដែងធន់ធន់ព្រះអង្គកំពុងតែនៅលើគេមរតករបស់ដូនតាខ្មែរក្រមសាងសង់បើព្រះអង្គមិនបានបំរើនៅ ផលប្រយោជន៍ឧត្តមកតិខ្មែរក្រមទេត្រូវចោះចេញពីកន្លែងហ្នឹងអត់មានសិទ្ធនៅកន្លែងហ្នឹងទេมันអាចនៅលើទ្រព្យសម្បត្តិដែលដូន តាបបប្រោះខ្មែរក្រមសាងសង់ហើយ ធ្វើការបំរើរដ្ឋវៀតណាមទេมันអាចឡើយត្រូវតែដូរគំនិតនឹងចេញហើយពលរដ្ឋខ្មែរក្រមទាំងអស់ត្រូវដឹងរឿងហ្នឹងត្រូវយល់ឲ្យច្បាស់ពីរឿងហ្នឹងពីព្រោះខ្ញុំកណាឃើញគំនិតរបស់លោកដំណើរដែលលោកប្រព្រឹត្តមក បំផិតបំភ័យគំរាម កំហែងប្រជាពលរដ្ឋខ្មែរគ្នាឯងក្នុងការគ្រាន់តែទទួលរបាយការណ៍មិនពិតប្រកបរបាយការណ៍ញុះញង់បំបែកបំបារបស់រដ្ឋណាយួនហើយទៅធ្វើអំពើមិនគួរកប់បីក្នុងពេលដែលគួរកប់បីត្រូវជួយ តែលោកបែកជានៅស្ងៀមស្ងាត់ចឹងលោកជាអ្នកមានសិទ្ធិអំណាចលោកអាចចេញនិយាយតែមួយម៉ាត់ទៅពួកអាញាធរនឹងកាលណាបនវិហារ វាចង់ធ្វើអីវាអត់ឆ្លងមន្ត្រីសង្ឃវាចង់ធ្វើតាមចិត្តសូមអីតាមមន្ត្រីសង្ឃក៏វាមើងងាយដែរជាទូទៅគាត់បើគេចង់ប៉ះពាល់ទៅដល់ប្រសង់នៅកន្លែងណាគេទៅជូនទៅនឹងទៅដល់មន្ត្រីសង្ឃព្រោះប្រសង់មានមន្ត្រីសង្ឃគ្រប់គ្រងវាមិនអាចធ្វើការតាមចិត្តចិត្តប្រហើនកោងកាចរបស់វាបានទេបានន័យថាវាមើលទៅដោយគុណដាវញើនឹងសឹងអកវិននឹងគ្មានបានការអីទេបានវាហ៊ានរបៀបនេះអញ្ចឹងណា សូមព្រះអង្គជ្រាបអញ្ចឹងអញ្ញាធរហ្នឹងក៏កំពុងតែមើងងាយព្រះអង្គដែរណាព្រះអង្គមន្ត្រីសាងពីរអង្គហ្នឹងអញ្ញាធរហ្នឹងពុំមើងងាយហើយវាទៅជិះជាន់វាយកជើងទៅជាន់ឈ្លីនៅប្រសង់មិនឲ្យដើរបានបាត់ទៅតាមរថយន្តកង់3ហ្នឹងដោយវាមិនជូនតំណែងវាកំពុងតែមើងងាយមន្ត្រីសង្ឃវាថាគ្មានបានការអីទេវាថាមន្ត្រីសង្ឃនឹងគ្មានបានការអីអញ្ចឹងគួរគិតគាត់បីគួរគាត់បីទៅ បញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីបង្ហាញឲ្យអាជ្ញាធរនឹងដឹងថាតើព្រះអង្គមានសិទ្ធិអំណាចបែបណាណាព្រះអង្គដៅញើឲ្យសុងវិញណាមិនអាចនឹងស្គៀមចឹងបានទេនោះមួយមួយទៀតលោកហេងហួតខ្ញុំកណាអរគុណលោកហេងហួតគាត់បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងខ្មែរក្រមទាំងខ្មែរកម្ពុជាតាមដានព័ត៌មានអន្តរជាតិដើម្បីជួយគ្នាដើម្បីជួយ គ្នាតនពេលនេះជាគំនិតល្អសូមសរសើរសូមអរគុណលោកហេងហួត លោកចត្រាគាត់ក៏បានស្នើឡើងដោយលោកលីថេងតាំងបានលើកឡើងគាត់ថា យើង គួរកប់បី ធ្វើយ៉ាងណា ដើម្បីកុំឲ្យរឿងបែបនេះកើតឡើងតទៅទៀតនេះជាវិធីល្អណាស់លោកចត្រាយើងត្រូវនាំគ្នារួបរวมគ្នាដាច់ខាតមកបើយើងមិនរួបរวมគ្នា ពីពេលនឹងតទៅទេឥឡូវរឿងមកដល់ហើយការងារការតបកិច្ចរបស់ខ្មែរក្រមហើយនិងប្រជាពលរដ្ឋខ្មែរមកដល់ហើយ យើង ចាប់ផ្ដើមជួយប្រសង់នៅនៅវត្តទំនំសេកយើងចាប់ផ្ដើមជួយអ្នកភូមិកន្លែងនេះគឺជាការចាប់ផ្ដើមហើយយើងជួយពង្រឹងពួកគាត់ ខ្ញុំមកគុណាជឿថាដំណើររបស់ខ្មែរក្រមនឹងមានសេចក្តីសង្ឃឹមចាប់ពីថ្ងៃនឹងតើណាទៅចាប់ផ្ដើមសកម្មភាពភ្លាមណាបើមិនយើងមិនចាប់ផ្ដើមសកម្មភាពទេគ្មានឱកាសទេនេះគឺជាឱកាសល្អព្រះអង្គមើលខ្ញុំបណ្ដារំលឹកដែរដែរចាប់ឡានមានផ្លាកវត្ត មានរូបប្រសង់មានរូបប្រពុតវាហ៊ានជន់ឈ្លីរបៀបនេះហើយគ្រូគិតមើលតើវាប្រហើនរបៀបណា វាហ៊ានចាប់បានលោកសង្ឃទុកវាហ៊ានចាប់ចានស្រាក់លោកសង្ឃទុក នេះមិនជាផោះតាងពិតប្រកបដែលយើងត្រូវរាយការណ៍ទៅអង្គការសហជីវជាតិទៅសហគមន៍អន្តរជាតិទេ យើងគួរទុករដ្ឋវៀតណាមចឹងទេអត់ទេมันបានឡើយត្រូវតែបញ្ចេញសកម្មភាពរឿងនេះធំណាស់ហ៊ុន រឿងនេះប៉ះពាល់ទៅដល់ការគោរពវប្បធម៌សាសនាសេរីជំនឿរបស់ប្រជាពលរដ្ឋជនជាតិដើមរឿងនេះធំណាស់បើប៉ះពាល់វាប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិ ជនជាតិដើមគណៈទូលនៃគុណរឿងនេះធំណាស់កំពុងតែបានជាប់ឆ្នោតគេគ្រប់គ្រងឲ្យជាសមាជិករបស់ Human Rights Council អឺ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិពីអាណត្តិ2023ទៅ2025បានជាប់ជាសមាជិករដ្ឋវៀតណាមនេះឥឡូវវាបំផ្លិចបំផ្លាញនៅលើសិទ្ធិសេរីជំនឿរបស់ខ្មែរក្រមជនជាតិដើមហើយយើង ទុករដ្ឋវៀតណាមដល់ណាទៀតបើយើងមិនប្តឹងជាចំហណាបើយើងមិនតស៊ូជាចំហត្រូវតែតស៊ូជាចំហ បានរដ្ឋវៀតណាមដឹងថាខ្មែរក្រមមានការភ្ញាក់លឹកប៉ុណ្ណា ពេលនេះគឺជាពេលត្រូវតែចាប់ដើមតស៊ូជាចំហណាណា អូខេលោកចិត្តទៅលោក entertainment មិនហ្នឹងគាត់និយាយថាគាត់គឺជាក្រហកជាប្រសពទេប៉ុន្តែគាត់ធ្លាប់បួសនៅវត្តភ្នំសេកហ្នឹងអស់មួយឆ្នាំដែរគាត់ជាជនជាមនុស្សនៅក្នុងតំបន់ហ្នឹងជាពុទ្ធបរិស័ទហ្នឹងវត្តខ្វែងខ្វែងហ្នឹងក៏ប៉ុន្តែគាត់ទៅនៅតៃវ៉ាន់ហើយគាត់ថាអញ្ចឹងបើគាត់ទៅនៅតៃវ៉ាន់ក៏ដោយយើងមើលឃើញអាទិដ្ឋភាពដែលយើងកំពុងខ្វះខាតនៅវត្តហ្នឹងឲ្យគាត់ហ្នឹងជួយអំពាវនាវអ្នកនៅតៃវ៉ាន់ហ្នឹងផងព្រោះខ្ញុំធ្លាប់បាន ដឹងថាតៃវ៉ាន់មានសប្បុរសធម៌ច្រើនណាស់ដែលគាត់ឮសូរអំពីពុទ្ធសាសនាអីអីហ្នឹងគាត់ចូលចិត្តណាស់នៅតៃវ៉ាន់ណាអញ្ចឹងក៏អំពាវនាវឲ្យគាត់ហ្នឹងជួយថាបើសិនអាចធ្វើទៅបាន អំពាវនាវនៅខាងតៃវ៉ាន់ហ្នឹងមានខ្មែរយើងឬក៏ រដ្ឋអំណាចតៃវ៉ាន់ហ្នឹងអាចជួយអីបានមកខ្មែរកម្ពុជាក្រោមយើងហើយខ្ញុំធ្លាប់អំពាវនាវកាយខ្ញុំនៅជំរុំជនវាខ្លួនក៏តៃវ៉ាន់ជួយច្រើនដែរហ្នឹងជាចំណុចខ្ញុំចង់ឲ្យគាត់បង entertainment ហ្នឹងជួយធ្វើការងារមួយចំនួនផងថ្មីត្បិតតែយើងនៅតៃវ៉ាន់មែនក៏ប៉ុន្តែយើងអាចធ្វើការងាររៀងគេទៅតាមអ្វីដែលយើងអាចជួយបានណាអាហ្នឹងជាចំណុចនៅតៃវ៉ាន់យើងខំ យើងនឹងខំយើងនឹងការផ្សាយពីថ្ងៃនឹងទៅយើងជួយគ្រប់ពីទៅដល់កិច្ចការនឹងខ្ញុំតាំងតតទៀតដែរគណៈឲ្យដល់អញ្ចឹងទៅខ្ញុំអាហ្នឹងហ្នឹងជាការងារផ្សព្វផ្សាយទោះបីយើងនៅក្រៅប្រទេសក៏ដោយយើងនៅក្នុងប្រទេសក៏ដោយឬក៏អ្នកដែលទៅ ប្រទេសចិនឬក៏ប្រទេសកូរ៉េឬក៏ទីណាក៏ដោយបើពួកគាត់បានលឺហើយសូមឲ្យពួកគាត់ចូលមក comment យើងនឹងមានគំនិតហើយនឹងបញ្យល់ឲ្យពួកគាត់យល់អំពីការងារបច្ចុប្បន្នដែលកើតឡើងនៅក្នុងតំបន់វត្តរំសេកហ្នឹងគឺការងារដែលយើងត្រូវចូលរួមយើងចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់នៅគ្រប់ទីតាំងទាំងអស់ដើម្បីឲ្យ រដ្ឋអំណាចយួនហ្នឹងថា ខ្មែរក្រមមិនបង្រើកន្តើយដោយគេជន់ឈ្លីនឹងទេហើយជាវិស័យមួយទៀតដែលខ្ញុំចង់និយាយនឹងថាឲ្យប្រសងដែលជាចៅអធិការវត្តក៏ដូចជាគណៈសង្ឃទាំងឡាយនៅកម្ពុជាក្រមហេតុអីធ្វើបិណ្ឌទានធំធំមួយមួយរបស់រដ្ឋហេតុអីបានប្រសងដែលជាជាជាចៅអធិការឬក៏ប្រសងធំធំនៅនៅកម្ពុជាក្រមអាចនិមន្តមិនប្រសងយួនមកចូលរួមបានតែឥឡូវហេតុអីសរសេរញ៉ាត់មួយរាយការណ៍អំពីបញ្ហាខ្មែរក្រមដែលត្រូវគេចាប់នេះ រដ្ឋាភិបាលយួនចាប់យកអឺឡានលោកដែលដែលទៅបិទបាតគ្មានខឲ្យសោះណាសួរសួរប្រសង់វៀតណាមដែលជាប្រសង់អឺកាន់អំណាចនៅលើប្រសង់ខ្មែរក្រមឲ្យដោះស្រាយបញ្ហាហ្នឹងមើលអាហ្នឹងជាចំណុចដែលខ្ញុំចង់ឲ្យប្រសង់ធំធំណាដែលមានអំណាចតែងតែបបួលពួកយួនមកចូលរួមជាមួយនឹងខ្មែរក្រមយើង ទៅតាមបិណ្ឌទៀនមួយចំនួនដែលខ្ញុំមើលឃើញថាពេលដែលបិណ្ឌធំធំនៅកម្ពុជាក្រមហ្នឹងតែតែមានគណៈសង្ឃយួនមកចូលរួមហ្នឹងឥឡូវយើងសួរមើលតើយួនដោះស្រាយបញ្ហាហ្នឹងម៉េចអាហ្នឹងជាចំណុចដែលខ្ញុំវណ្ណាប្រសងបដិជនអស់ទាំងអស់អង្គដែលព្រះអង្គធំធំដែលធ្វើការងារតជាមួយយួនហ្នឹងគឺថាដាក់ ពាក្យទាំងអស់ហ្នឹងឡើងទៅដើម្បីឲ្យគេដោះស្រាយបញ្ហាខ្មែរក្រមបើដោះស្រាយបញ្ហានៅក្នុងស្រុកមិនបានទេពួកយើងនឹងធ្វើការតវ៉ាដល់ឆាកអន្តរជាតិតែម្ដងអាហ្នឹងជាចំណុចដែលខ្ញុំចូលរួមប៉ុណ្ណឹងអូខេយើងមើលឃើញគុណយើងមើលឃើញអានេះវាសក្ខីកម្មហៅថាច្បាស់លាស់មកច្បាស់លាស់វាដឹងថាឡាននឹងជាឡានរបស់វត្តទលំសេកណាមានផ្លាក logo ផ្លាកសាសនារូបសម្មាសម្ពុទ្ធរូបព្រះ រូបលោកយាយសមាយាយតាសមាទានសិលនៅក្នុងជុំវិញនឹងទាំងអស់វាគួរកប់3ជូនដំណឹងថាឥឡូវព្រះអង្គមិនតាមនឹងអត់បានទៀតទេថ្ងៃនឹងលើកលែងជូនតែម្នាក់ពីរនាក់បានបានជូនដំណឹងមកឲ្យតែម្នាក់ពីរនាក់វាលើកទាំងឡានបាននេះធ្វើវិសាមគ្គីធ្វើបាបហើយណាណាយើងមិនអាចនៅស្ងៀមទេគឺវាជន់យើងដល់កម្រិតហើយណាណាបើយើងនៅស្ងៀមទេវាបំផ្លាញខ្មែរក្រមហើយមកលើកនេះ លើកនេះវាបំផ្លាញហើយគុណវាបំផ្លាញដោយផ្ទាល់ហ្មងណាវាហ៊ានចាប់ឡាន មាន ផ្លាកពេញផ្ទះនឹងគឺថាវាមើងងាយខ្មែរក្រមទាំងអស់ហ្មងណាណា អានេះវាមើងងាយតែហ្មងណាហើយប្រហើនណាជន់ធ្លីរដ្ឋអំណាចនេះក្រមនេះត្រូវដកចេញ ពីទួនាទីនឹងទាំងអស់ណាហើយធ្វើការសុំទោសជាសាធារណៈបានបានបានបានសុំទោសប្រសង់នៅវត្តភ្នំសេក ហើយធ្វើការសងជំងឺចិត្តដោយសាធារណៈហ្មងអត់បានដកអាជ្ញាធរទាំងអស់ដែលបំពេញទៅលើសិទ្ធិរបស់ប្រសង់ហ្នឹងដកទាំងអស់ណាអ្នកណាមានទាំងអាតួនាទីអាមេអាកោយអីនៅកន្លែងហ្នឹងដកទាំងអស់អាជ្ញាធរហ្នឹងអាជ្ញាធរប៉ូលីសហ្នឹងដកទាំងអស់ទុកអត់បានទេពួកអស់នេះត្រូវដកជាការព្រមានណាហើយបើមិនចឹងទេ យើង នឹងធ្វើការដោយសកម្មរឿងហ្នឹង ណាអត់ទុកបានទេណារឿងនេះអត់ទុកបានទេធំតារឿងនេះធំណាស់ វាមើលងាយខ្មែរក្រមធំណាគាត់កណាខែមតិចដែរកន្លែងហ្នឹងបើសិនប្រជាពលរដ្ឋខ្មែរក្រមនៅអត់បានទេត្រូវតែធ្វើតាតទៅអូខេអូខេកណាកន្លែងហ្នឹងកន្លែងហ្នឹងប្រងខ្ញុំកណាសូមចូលរួមតិចដែរថាបើសិនទៅទុកពួកហ្នឹងពួកហ្នឹងនៅតែបង្ករឿងចនិចពួកហ្នឹងមានមានសកម្មភាពដែលដែលធ្វើបាបខ្មែរក្រមហ្នឹងមន្ត្រីប្រហើនកណាដកវាធ្វើជាការប្រហ្នឹងហើយមន្ត្រីហ្នឹងវាទៅរៀនអត់បានទេដកចេញពីទួលកណាមន្ត្រីអស់តាហ្នឹងជាមន្ត្រីកំពុងតែមានវិវាទជាមួយខ្មែរក្រមជាច្រើនលើកមកហើយអញ្ចឹងឯងពួកហ្នឹងនៅតែកំនុំកំនុំហ្នឹង ដល់ថ្ងៃណាមួយវាអាចទៅជាវិធានសនាមានការវាយតបគ្នារហូតតែអង្គើហឹងសាកើតឡើងហើយបើសិនតែរដ្ឋធម្មនុញ្ញមិនមិនកែប្រែរឿងអស់តំណឹងទេមិនដកពួកនឹងជីទេថ្ងៃណាមួយវាទៅជាឯកជនវាយគ្នាទៅវិញទៅមកតបអាចដល់ដល់ថ្នាក់មានគ្រោះថ្នាក់ដល់ជីវិតជាដើមអញ្ចឹងយើងអំពាវនាវផងដែរថាឲ្យដកមន្ត្រីអស់តំណឹងជីដើម្បីមានការផ្លាស់ប្ដូរនៅទស្សនវិជ្ជាថ្មីអាហ្នឹងជាចំណុចដែលយើងចង់បានចំណុចហ្នឹងហើយចំណុចដែលបងអក្សរជាច្បាប់ហ្នឹងគាត់បាននិយាយថា យួនត្រួតត្រាគៀបសង្កត់ហ្នឹងរំលោភមកលើយើងហើយ400 500ឆ្នាំហើយអាហ្នឹងត្រឹមត្រូវហើយបងគឺថារំលោភតាំងពីមុនយើងចាត់ទុកថាយើងកើតមិនតន់យើងលើសូចាស់ចាស់យើងនិយាយមកយើងចេះតែនឹកឃើញថាអើជារឿងហ្នឹងវាវាហួសទៅហើយយើងទុកជាអតីតកាលកន្លងហើយក៏ប៉ុន្តែបច្ចុប្បន្ននេះវាមកដល់យើងវាមកដល់យើងហើយដូច្នេះយួនគេនៅតែបន្តការរំលោភហ្នឹងយើងមិនអាចបោះបង់កិច្ចការងារអឺផ្ដេកសំដួលរំដួលសំកោងទៅតាមអាកំណត់ដែលយើងគិតថា អឺពេលនោះជាពេលសម័យបុរាណហួសមកហើយយើងមិនគិតទេប៉ុន្តែឥឡូវគេមកចន់ឈ្លីយើងដល់ផ្ទះដល់បច្ចុប្បន្ននេះនឹងចំណុចទាំងអស់ហ្នឹងដែលយើងនិយាយសប្តាហ៍ពេលនេះយើងនិយាយហ្នឹងគឺថាเตรียมទេឲ្យបងប្អូនយើងចេះតវ៉ាតស៊ូនៅតាមមតិអន្តរជាតិដែលគេបង្កើតច្បាប់ជីមកហ្នឹងគឺធ្វើឲ្យយើងមានវិធីសាស្ត្រ ទៀមទៀននៅអ្វីដែលយើងចង់បានទៀមទៀននៅសិទ្ធិរបស់យើងដែលយើងបាត់បង់ទៀមទៀននៅកិច្ចការងារមួយចំនួនដែលយើងកំពុងតែធ្វើហើយគេមកដកខូតយកពីដៃរបស់យើងទៅនោះធ្វើយើងបាត់បង់នៅសេដ្ឋកិច្ចទាំងអស់ហ្នឹងនឹងជាច្បាប់អង្គការសហជាតិគេកំពុងតែគាំពៀប្រជាជនពិភពលោកទូទៅទាំងអស់ឲ្យមានសិទ្ធិស្មើស្មើគ្នាមានការរស់នៅដោយសន្តិភាពមានបាយហូបមិនថាឡើយអ្នកឯងធំឬក៏តូចអ្នកឯងច្បាប់ធំប៉ុណ្ណាទេឲ្យតែសិទ្ធិមនុស្សគេនិយាយរួមទាំងអស់អាហ្នឹងជាចំណុចដែល បង អក្សរជាច្បាប់ហ្នឹងគាត់លើកឡើងណាអូខេអឺលោកសឿងហើយសឿងសឿនងឿហើយសឿនងឿបាទលោកសឿនគ្នឿសឿនគ្នឿកណាសឿនណាលោកសឿនណានឹងសឿនកាត់មិនត្រឹមតែ ខ្មែរក្រម ខ្មែរកណ្ដាលដូចមិនសូវខុសគ្នា ទេយួននៅកន្លែងណានៅនៅ ខ្មែរកណ្ដាល ដូចជាមានសេចក្តីសុខជាង ខ្មែរយើង entertainment គឺថាបើនិយាយរួមវាដើរតាមរករឿងយើងតាំងពី តាំងអំពីចង់មកកាប់កាប់ដើមកគីហើយប្រើអំពើហិង្សាអឺដល់ប្រសង់វេប្រសង់ឥឡូវវាមករករឿងសាលាសាលាទៀនរករឿងចាប់យានយន្តអឺយាជំនេះអឺគ្រប់កលៈទេសៈបើប្រធានសង្ឃធ្វើដូចជា អត់អត់មានរឿងអ្វីកើតឡើងឡើយធានសង្ឃចឹងហ្នឹងឯងត្រឹមត្រូវហើយរឿងប្រសង្ឃហ្នឹងព្រះអង្គក៏ធ្លាប់បួសរៀនហ្នឹងណាប្រធាន សង្ឃតំណាងឲ្យប្រសង្ឃនៅខេត្តហ្នឹងគាត់ចង់និយាយពីព្រះអង្គសឹងអវុនហើយនឹងព្រះអង្គដៅញើហ្នឹងណាយើងអំពាវនាវសាជាថ្មី ហើយអំពាវនាវម្ដងទៀតខ្ញុំកណាមអំពាវនាវដល់ប្រសង្ឃខ្មែរក្រមទាំងអស់ជាប្រដ្ឋខ្មែរក្រមទាំងអស់ មេត្តានាំគ្នាទៅជួយគ្រប់គ្រងទៅដល់ការតស៊ូប្រឹងប្រែងរបស់ ប្រសង់នៅវត្តភ្នំសេកណាសូមអោយដំណើររបស់លោកមានមានភាពប្រកដីវិញកុំអោយទទួលការលំបាកចឹងទៀតហើយទៅធ្វើការផ្ដំទៀតទោះនៅជើងតវ៉ាយ៉ាងណាឲ្យមានការផ្ដំទៀតទោះទៅដល់អាជ្ញាធរដែលបំពេញលើច្បាប់ហ្នឹងណា រដ្ឋអំណាចវៀតណាមបំពេញច្បាប់អន្តរជាតិហើយបញ្ចូលខ្លួនខំប្រឹងបញ្ចូលខ្លួនទៅជាសមាជិករបស់ ក្រមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចូលហើយខ្ញុំកណ្ដាលនិយាយដែលដែលឥឡូវរឿងហ្នឹងខ្ញុំកណ្ដាលគិតថាយើងនិយាយទៅនៅតែប៉ុណ្ណឹងយើងនឹងរងចាំ នៅប្រតិកម្ម ហើយផុតពីនឹងទៅយើង ធ្វើការដើម្បីនឹងជួយផ្ចង់ផ្ដើមបងប្អូនយើងជួយគ្រប់គ្រងហ្នឹងហើយណាអូខេអូខេឥឡូវវេទិកាពិភាក្សារបស់យើង1ម៉ោងកន្លះហើយយើងមិនបន្តទៀតទេ យើងសូមអរគុណដល់ប្រិយមិត្តដែលបានចូលរួមទស្សនាអឺហើយចូលជា comment នឹងច្រើនហើយមើលទៅឆ្លើយមិនអស់ទេហើយចំពោះប្រិយមិត្តដែលមានបំណងចង់គាត់ចង់រួមជាយោបល់នឹងច្រើនហ្នឹងហើយ ហើយមួយទៀតចង់យើងនៅស្វេតិកាយើងនៅបន្តនៅថ្ងៃស្អែកទៀតមិនដឹងជាយើងមានប្រសិនបើរឿងហ្នឹងមានហេតុហេតុការណ៍កើតឡើងទៀតយើងនឹងផ្សព្វផ្សាយកណាអាចផ្សព្វផ្សាយរឿងនឹងតទៀតខ្ញុំកណានឹងស៊ើបសួរអឺស៊ើបអង្កេតតទៅទៀតណាទេតើរឿងនឹងមានយ៉ាងណាហើយ ខាងអន្តរជាតិយើងចាប់ផ្ដើមធ្វើការងារអីខ្លះហើយណាទេយើងមានរបាយការណ៍រាយទៅនៅពួកខ្ញុំកណាក៏ឃើញខាង VOKK នឹងផ្សាយច្រើនណា ផ្សាយមានការជឿឆ្អាលរឿងហ្នឹងព្រះអង្គអឺទីទីធម្មប្រធានអន្តរសាសនាក៏បាន ធ្វើសម្ភាសថ្ងៃមុនជាមួយលោកថៃវឿងខ្ញុំកណាននឹងតាមដានរឿងហ្នឹងជាមួយព្រះអង្គតទៅទៀតអឺប្រសិនជាអាចវេទិកាយើងខ្ញុំកណាចាំមើលលោកត្រឹងម៉ាន់រិនគាត់តនេអត់ណាចង់អញ្ជើញគាត់ចូលក្នុងវេទិការបស់ព្រះអង្គម្ដងកាលដែរក្នុងការជជែករឿងហ្នឹងព្រោះយើងអឺ មានកិច្ចការជាច្រើន ហើយយើងចង់ឲ្យសំបីតា VOKK ក៏យើងផ្សព្វផ្សាយទៅហើយ channel ជាច្រើន យើងចង់ឲ្យមាន channel ដទៃទៀតដើម្បីជួយផ្សព្វផ្សាយជួយផ្សព្វផ្សាយគ្នា channel KKCC ផង VOKK ផងហើយដទៃទៀតបងប្អូនយើងនឹងណា K21 អីជួយផ្សព្វផ្សាយគ្នាព្រោះរឿងនេះរឿងធំណាស់រឿងនេះគឺថា ខ្ញុំកណាទូលថាគេយកជើងមកជន់ឈ្លីហើយជូលដល់ហើយចាប់ដើមចាប់វត្តហើយចាប់ប្រសង់ហើយណាមិនបងចាប់យានយន្តតែយើងនៅស្ងៀមមកចាប់ទៀតណាវាសងសឹកបានវាទៅឃើញទេអ្នកអ្នកដែលនៅនោះគាត់ប្រាប់ថាអ្នកហ្នឹងមកពីរឿងកាប់ដើមកគីកាប់ដើមកគីរឿងសាលាឆោតទៀនរឿងសាលាឆោតទៀនឥឡូវមនុស្សតដែលវាមកចាប់យានយន្តប្រសា វាធ្វើបន្តរហូតណាឃើញទេណាហើយយើងត្រូវតែធ្វើបន្តធ្វើឲ្យច្រើនជាងនឹងមិនបានណាបើយើងបង្ើយកន្តើយយើងមិននាំគ្នាធ្វើទេយើងនឹងមានបញ្ហាទូទាំងសង្គមជាតិខ្មែរក្រមទាំងមូលនៅទីនោះតែម្ដងណាហើយកាន់តែធ្ងន់ទៅធ្ងន់ទៅបងប្អូនខ្មែរក្រមនៅទីនោះកុំសម័យថានឹងបានសេចក្តីសុខឲ្យសោះបើនាំគ្នាបង្ើយកន្តើយតទៅទៀតណានឹងខ្ញុំកណាជូនតំណឹងអញ្ចឹងណា បើនៅពងើយកន្តើយតទៅទៀតទាំងប្រសង់ទាំងកុហកយើងនឹងមានបញ្ហាធំហើយគេចាប់ផ្ដើមជន់ពីកន្លែងហ្នឹងទៅណាជន់ធ្វើបាបចឹងណាហើយបើយើងនៅពងើយកន្តើយយើងនឹងមានរឿងធំហើយណាបើចដូនចតាបើពបរោះយើងគាត់ខំតឹងថែទាំមកអាលាយនៅក្នុងចំណន់របស់យើងយើងអន់ខ្លាំងណាអូខេ គណៈធំថែមពីម៉ាត់ថារដ្ឋាភិបាលវៀតណាមហ្នឹងបងប្អូនខ្មែរក្រមយើងជឿជាក់ទៅថាមិនមិនហ៊ានចាប់យើងយកទៅធ្វើដាក់គុកឬក៏ធ្វើទរណកម្មអីធំដុំនេះព្រោះបើបងប្អូនយើង ចូលតវ៉ារឿងដែលអយុត្តិធម៌របៀបហ្នឹងខ្ញុំជឿជាក់ថាយួនមិនហ៊ានអាចចាប់ខ្មែរក្រមយកទៅដាក់គុកឬក៏ដាក់ពន្ធនាគារឬក៏ធ្វើទរណកម្មអីសួរចម្លើយអីទេខ្ញុំជឿជាក់ថាអញ្ចឹង ឲ្យតែនិយាយអំពីសិទ្ធិមនុស្សឬក៏សិទ្ធិជាបុគ្គលសិទ្ធិជាការរស់នៅរបស់សិទ្ធិជាមូលដ្ឋានគឺបងប្អូនតវ៉ាចនិចគឺថាខ្ញុំជឿជាក់ថាខ្ញុំអាចក្រាបរួងបានថាគឺយួនមិនអាចធ្វើយើងបានទេមើលទាំងតឹងគាត់មិនហ៊ានតវ៉ារឿងរឿងគេបន្តិចទៅដល់រឿងយើងហើយកណាអាហ្នឹងវាអញ្ចឹងដូចថាគេគេគេគេទឹកហូរមកអញ្ចឹងមិនសិនទឹកហូរមកយើងអត់មានទប់ស្កាត់ទឹកទេទឹកនឹងហូរជ្រាបមកដល់យើងហ្នឹងអញ្ចឹងការហូរទឹកហ្នឹងក៏ដូចជាការងាររំលោភសិទ្ធិអញ្ចឹងដែរ ការងាររំលោភសិទ្ធិរបស់មនុស្សហ្នឹងគឺថាបើមនុស្សហ្នឹងមិនទប់ស្កាត់ក្នុងការរំលោភហ្នឹងទេគេចេះតែរំលោភបន្តិចម្ដងបន្តិចម្ដងរហូតអាចរំលោភយកអ្វីអ្វីពីយើងទាំងអស់ក៏មានដែរអាហ្នឹងជាចំណុចដែលដែលចង់បញ្ជាក់ឲ្យពួកគាត់ឲ្យយល់ហើយកុំខ្លាចតែណាអូខេអឺអរគុណណាយើងដាលីជុំណាស្ថានភាពនៅកម្ពុជាក្រោមយ៉ាងណាហើយវៀតណាម ធ្វើទុកបុកម្នេញបងប្អូនខ្មែរយើង ខ្ញុំជាខ្មែរកណ្ដាលឈឺចាប់ណាស់ ពេលឃើញគេធ្វើបាបបងប្អូនហ្នឹងហើយត្រូវហើយអឺលោកអសរគឺជាច្បាប់លោកថាខ្មែរក្រមម្ចាស់ប្រទេសមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ ដែលជារបស់ ខ្លួនខ្មែរក្រមមានសិទ្ធិសម្រេចវាសនា ដោយ ខ្លួនឯង ស្របតាមច្បាប់អន្តរជាតិកណ្ដាលត្រឹមត្រូវហើយព្រោះពួកយើងសប្តាហ៍ហ្នឹងវេទិការបស់យើងក៏ដូចជាវេទិកា VOKK ជាដើមហ្នឹងយើងខំព្យាយាមបញ្យល់ឲ្យខ្មែរក្រមហ្នឹងយល់មកអំពីច្បាប់ទាំងអស់ហ្នឹងយួនយកទៅប្រើតាំងពីឆ្នាំ2017 2017រហូតមកដល់សប្តាហ៍ហ្នឹងគឺថាយួនមិនបានប្រើប្រាស់ឲ្យវាសមរម្យទៅតាមការបញ្យល់ឲ្យយល់ឲ្យខ្មែរក្រមហ្នឹងបានយល់ទេ ហើយជាពិសេសទៀតសូម្បីតែរដ្ឋអំណាចយួនមួយចំនួនទៅតាមដែនដីតំបន់ហ្នឹងគឺថាក៏មិនយល់ដែរអញ្ចឹងហើយមានតែវិធីសាស្ត្រមួយគត់គឺយើងជាខ្មែរក្រមហ្នឹងគឺថាខំប្រឹងបញ្យល់ច្បាប់ទាំងអស់ហ្នឹងខ្មែរក្រមយល់គណៈពួកគាត់យល់ខ្ញុំជឿជាក់ថាពួកគាត់មិននៅបង្រើកន្តើយទេដោយសារអាងនៅច្បាប់ហ្នឹងយល់នៅសិទ្ធិទាំងអស់ដែលច្បាប់អង្គការសហជីវជាតិតែ តែងចេញនឹងយកមកប្រើប្រាស់សម្រាប់ជាច្បាប់មូលដ្ឋានសម្រាប់ជាច្បាប់ដែលរស់នៅក្នុង សង្គមពិភពលោកជាដើមនឹងក៏ដូចជានៅកម្ពុជាក្រមនឹងឲ្យពួកគាត់យល់ពួកគាត់ច្បាស់ជានឹងអាចតវ៉ាដូចជាយុវជនឆ្នាំមួយចំនួនដែលគាត់បានយល់ដឹងនឹងគាត់នឹងក្រោកឡើងធ្វើនៅកិច្ចការមួយចំនួនទៅតាមឆន្ទៈរបស់អង្គការសហជាតិតែអូខេអរគុណណាស់ លោក Tetman ថាប្រគិនពរព្រះអង្គទាំងពីរព្រះអង្គសុខភាពល្អហើយនឹងបងប្រុសផងអរគុណច្រើនសាធុសាធុអរគុណច្រើនវេទិការបស់យើងសូមបញ្ចប់តែប៉ុណ្ណឹងសូមអរគុណដល់វាគ្មិនទាំងពីរហើយនឹងសូមជូនពរប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនានិងចូល comment ជួយ like ជួយ share ដល់ប្រិយមិត្តរបស់យើងបន្តបន្តទៀតសូមអរគុណហើយសូមជូនពរឲ្យជួបតែនឹងពុទ្ធពរតម្លៃ4ប្រការគឺយុវនៈសុខៈបលៈនិងសម្បត្តិ3នោះទេវតានិងព្រះនិព្វានប្រាថ្នាយានាសួយបានសម្រេចដូចសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាហើយនឹង